ករុណាចង់បានការទូនមានពីលោកចាស់គ្រូករុណាកំពុងតែ រកម្មរកោសជាមួយស្វាមីគាត់កំពុងសុំករុណាចែកផ្លូវគ្នា តែករុណាមិនចង់បាត់បង់គាត់ទេករុណាស្រឡាញ់គាត់ខ្លាំងណាស់ករុណាបានសុំអង្វរគាត់ហើយតែគាត់នៅតែអះអាងថាចង់ចែកផ្លូវពីកណានៅ ថ្ងៃច័ន្ទគាត់ណាត់មេធាវីធ្វើកិច្ចសន្យាចែកផ្លូវគ្នាគាត់ខឹងដែលករុណាតែងតែ ប្រច័ណ្ឌហួងហែង គាត់សង្ស័យគាត់មិនទុកចិត្តគាត់កូរ៉ូណាមិនទុកចិត្តមកពីគាត់តែងតែឆាតលេង ជាមួយស្រីផ្សេងហើយអឺរឿងរ៉ាវគាត់នៅ ក្រៅដាច់យប់ទៀតមួយសប្តាហ៍គាត់បាត់មួយយប់អឺតើបធ្វើឲ្យកណ្ណាមិនទុក ចិត្តគាត់ចេះតែរករឿងគាត់ តែពេលឆ្លោះគ្នាករុណាមិនដែល ស្ដីឲ្យគាត់ ឬប្រើពាក្យអសុរោះដាក់គាត់ទេករុណាឈឺចាប់វេទនាណាស់មិនដឹងត្រូវធ្វើបែបណាទេករុណាគេងមិនលក់ញ៉ាំបាយមិនកើត ហូរទឹកភ្នែកគ្រប់ពេល មិនហ៊ានប្រាប់ម៉ែពុកទេខ្លាចគាត់ពិបាកចិត្តតើករុណាគួរធ្វើបែបណាទើបខាត់គាត់បានបើខាត់មិនបានតើករុណាគួរធ្វើបែបណាទៅ មិនឲ្យឈឺចាប់ខ្លាំងណាអឺយើងត្រូវដឹងថាបញ្ហានេះវាជាបញ្ហាទូទៅសម្រាប់ ជីវិតអ្នកមានគូបើជីវិតអ្នកអត់គូមិនយល់ទេរឿងហ្នឹងជីវិតអ្នកមានគូគឺតែងតែ ជួបប្រទះ ព្រោះអីកាលណាមានគូមានន័យថា មានរបស់ ដែលខ្លួនឯងហួងហែងមិនមែនជាជីវិតទំនេរចឹងមិនពាក្យខ្មែរយើងប្រើពាក្យថា ទំនេរឬមានគូ មានគូនឹងស្ដាប់ពីរសស្ដាប់ប៉ុន្តែមែនតែនទៅ គឺថាមានរបស់ដែលត្រូវហួងហែងហើយនឹងមានបុគ្គលហួងហែងយើង ឬក៏យើងហួងហែងគេ ទំនេរហ្នឹង គឺមែនតែនទៅមិនសំដៅទំនេរតែកាយទេទំនេរទាំងចិត្តទៅទៀត single ហ្នឹងហើយរឿងវាមានហេតុគាត់សុំលេងហ្នឹងក៏អាចមកពីយើងខ្លះឬក៏អាចមកពីគាត់មាន ខាងក្រៅក៏ពិតមែន ហើយជាធម្មតាទេអានឹងតាមដែលមតិភាកច្រើនធ្លាប់ឮមកហ្នឹងដៃគូបើកាលណាមិនតាន់មានអ្នកទី3ទេទោះបីឆ្លោះគ្នាយ៉ាងណាក៏មិនឈានទៅដល់ការចែកផ្លូវគ្នាដែរអញ្ចឹងបើមានការប្រៀបធៀបនៅ ខាងក្រៅទោះបីមិនតាន់ដាក់ថាជាគូគប់ប្រចាំជីវិតអីឲ្យតែមានបដោះ អាសន្នបាន គឺចេះតែមានគំនិតហ្នឹងបើនៅតនេបែបស្រួលជាង នៅមានមកផ្ទះអ្នករស់រឿងហល់ថ្ងៃអញ្ចឹងនៅតនេតែឯងទៅតង់តណាក៏បានទៅលេងសើចឯនេះឯនោះក៏បានវាជាធម្មតារបស់ចិត្តដែលចង់បានសេរីភាពចង់បានសេចក្តីសុខអញ្ចឹងហើយម្ចាស់សំណួរថាស្រឡាញ់គាត់ណាស់មិនចង់បែកទេ នឹងស្រឡាញ់ណាស់មិនចង់បែកទេ បុគ្គលដែលយើងស្រឡាញ់ជាធម្មតានៅពេលដែលស្រឡាញ់ដោយលោភៈហ្នឹងវាមានមោហៈនៅនឹងហើយដឹងថាมันអាចរកវិធីដោះស្រាយបានទេពីព្រោះពាក្យស្រឡាញ់ដោយការហួងហែងហ្នឹងអង្គធัวគឺលោភៈហើយលោភៈវាកើតឡើងវាកើតជាមួយនឹងអវិជ្ជា ជាមួយនឹងមោហៈ គឺការមិនដឹងពិតជាមិនដឹងមែនដឹងតែជាប់ ដឹងតែស្អិតហ្មងអញ្ចឹងការស្រឡាញ់របស់យើងហ្នឹងអត់មានអីក្រៅពីលោភៈទេដែលស្អិតមិនចង់បែកមិនចង់ដាច់ហ្នឹងរឿងស្រឡាញ់ណាស់ហ្នឹងគឺថារឿងយើងនឹងតែហ្មងរឿងចិត្តនឹងតែម្ដងថាយើងនឹងក៏មិនមែនទៅទៀតរឿងចិត្តនឹងឯងចឹងហើយបាន អឺការសិក្សាអប់រំពិចារណារឿយរឿយពីសង្ខារធម៌នឹងនៅតែសំខាន់ឃើញនេះដល់ពេលវេលាវាកើតឡើងវាអត់មានរឿងចង់យើងចង់ឬមិនចង់ទេចង់បែកឬមិនចង់បែកទេតែម្នាក់ទៀតគាត់ពិតជាថាមិនចង់នៅហើយយើងមិនដឹងថាទៅអោបស្កសោបទុកមនុស្សដែលអស់ចិត្តពីយើងនឹងដើម្បីអីគេកាន់តែចង់បែកយើងកាន់តែហួងហែងយើងកាន់តែកាត់ទុក្ខ ព្រោះម្នាក់ទៀតហ្នឹងគាត់លែងទៅហើយលែងមាន feeling លែងមានអឺគំនិតចង់រួមដំណើរ ជាមួយយើងទៅហើយហើយម្យ៉ាងទៀតអាត្មាមិនដឹងថាការកើតរឿងបែបហ្នឹងហ្នឹងវាមានប្រមាណដង មកហើយហើយវិធីសាស្ត្រដែលយើងដោះស្រាយនោះមានលក្ខណៈបែបណាខ្លះ មែនតែនទៅទាល់តែជួបគ្នាផ្ទាល់ទេទៅអានឹងវាសនុកនិយាយណានិយាយជាសាធារណៈអញ្ចឹងអាត្មាវានិយាយបានតែទូទៅទូទៅវាមិនអាចចាក់ថ្នាំចំរឿងបានទេ ដើម្បីដោះស្រាយបានមែនទេនឹងវាទាល់តែអាត្មាស្គាល់លក្ខណៈបុគ្គលិកលក្ខណៈរបស់អ្នកសួរនឹងហើយនឹងបុគ្គលិកលក្ខណៈរបស់ស្វាមីនឹងទៀតតើជាបុគ្គលបែបណាចូលចិត្តអីប្រកដី ចរិតលក្ខណៈរបស់គាត់នឹងយ៉ាងណាអីចឹងទៅដល់ស្គាល់ចឹងទៅអាត្មាអាចដឹងថាគួរធ្វើយ៉ាងណាដល់យើងលើករឿងតែប៉ុណ្្នឹងមកវាវាទូទៅវាទូទៅអញ្ចឹងឆ្លើយមានតែឆ្លើយទូទៅអញ្ចឹងมันអាច specific បានទេពីព្រោះมันដឹងថារឿងហ្នឹង វាមានទំហំប៉ុណ្ណាពេលឆ្លោះគ្នាហ្នឹងវាមានទំហំប៉ុណ្ណាហើយមានសម្ពាធអីខ្លះអញ្ចឹងដឹងដឹងវាមិនអស់ដល់ដឹងមិនអស់អាត្មាមិនអាច ប្រាប់ strategy ឬក៏ថាត្រូវធ្វើយ៉ាងម៉េចហ្នឹងបានទេប៉ុន្តែរាល់ការដោះស្រាយ យើងត្រូវដាក់ប្រធានបទឲ្យបានសិនពេលទៅដោះស្រាយរវត្ថុបំណងឲ្យបានសិនមួយយើងពិតជាចង់រួមរស់ជាមួយគាត់អញ្ចឹងរកវិធីយ៉ាងណាដើម្បីបានរស់រួមជាមួយគាត់អាហ្នឹងវាមានវិធីផ្សេង មួយទៀតយើងឃើញផ្លូវថាអឺពិតជាមិនអាច រស់នៅជាមួយគ្នាបានទេណាមិនអាចរស់នៅជាមួយគ្នាបានទេហើយសំណួរចុងក្រោយ មិនបាញ់មិញហ្នឹងក៏បានសួរដែរថាចុះបើ ពិតជាមិនអាចរស់នៅបានតើមានវិធីណាដើម្បីកុំឲ្យវាឈឺចាប់ខ្លាំងមានត្រូវតែសិក្សាអំពីស្អីដែលជាតួឈឺចាប់នឹងឲ្យបាន រូបរាងកាយ មិនមែនជាតួឈឺចាប់ទេ ផ្នែកហ្នឹងណាមិនមែនជាតួឈឺចាប់ទេ គឺផ្លូវចិត្តតួចិត្តហ្នឹងក៏វាមិនចេះឈឺចាប់ដោយខ្លួនវាដែរ ពីព្រោះតែមានអំណាចជាប់ជំពាក់ខ្លាំងនោះជាហេតុតែប៉ុណ្ណោះហ្នឹងហើយបើនិយាយឲ្យយើងឈឺចាប់អ្នកដែលធ្វើឲ្យយើងឈឺចាប់ហ្នឹងមិនមែនប្តីនឹងទេក៏មិនមែនខ្លួនឯងដែរគឺជា virus មួយយ៉ាង virus ផ្លូវចិត្តជា virus មួយយ៉ាងហៅថាតណ្ហាហៅថាលោភៈឃើញទេ អញ្ចឹងហើយបានការត្រាស់ដឹងរបស់ពពុទ្ធនឹងឃើញដល់ធម្មជាតិនឹងវាផ្ទុយពីការគិតពិចារណារបស់សត្វលោកផ្ទុយពីការធ្វើការគិតការនិយាយរបស់សត្វលោកសត្វលោក ចេះតែអឺរោវិធីណា ដើម្បីឲ្យស្រឡាញ់ខ្លាំងគាត់ថាជាគូជាសង្សារជាប្តីជាប្រពន្ធហ្នឹងគឺ ថាស្រឡាញ់មួយទល់នឹងមួយអីចឹងណាចង់បានអាតំណងអា ចង់បានស្មោះមួយទល់នឹងមួយស្រឡាញ់មួយទល់នឹងមួយគឺចង់អានោះប៉ុន្តែវាមិនបាន ពាក្យថាស្រឡាញ់មួយទល់មួយអឺធ្វើមិនឲ្យគេស្រឡាញ់ខ្លួនឯងឲ្យខ្លាំងថាវាមិនបានទេ ពីព្រោះអីពីព្រោះអាតួលោភៈហ្នឹងវាត្រូវប្រាថ្នារបស់ថ្មីជានិច្ចតួលោភៈហ្នឹងហើយមែនតើវាជាតួចង្រៃទៅទៀត ហើយយើងនៅក្នុងសង្គមក៏ដោយអាត្មាមើលវិធីដោះស្រាយបញ្ហាគ្រួសារអីហ្នឹងគេគិតទៅធ្វើម៉េចឲ្យស្រឡាញ់គ្នា ធ្វើម៉េចឲ្យស្រឡាញ់គ្នាថាស្រឡាញ់ហ្នឹងប្រកបមិនបានទេជាអនត្តា ជាអនិច្ចំជាទុក្ខំជាអនត្តាអញ្ចឹងជំនាគាប្រពុតហ្នឹងមិនឲ្យគេយកប្តីយកប្រពន្ធទេទេបើយើងលះមិនបានយកចោះក៏ប៉ុន្តែវាមានធោះសម្រាប់ប្តីសម្រាប់ប្រពន្ធតែឲ្យឃើញទោសរាគៈ ឲ្យឃើញទោសតណ្ហាឲ្យឃើញទោសនៃការជាប់ជាពាក់ខ្លាំងខ្លាំងហ្នឹងដោយពេលដែលព្រះអង្គទៅ ក្នុង ពិធីមង្គលការរបស់កុលបុត្រកុលធីតាមកគូហ្នឹងនិយាយពីចិត្តត្រេកតាអាលស្រឡាញ់របស់កូន ប្រុសហ្នឹងចង់តាលូកដៃទៅចាប់កូនស្រីហ្នឹងខាងមុខព្រះអង្គហ្នឹងដូចដោយមិនអៀនខ្មាស់អីថាមានភ្ញៀវមានពលឺអីទេវាត្រេកតាអាលពេក ណាត្រីតាអាលនឹងសម្រោះនាងនឹងឃើញណាដោយអំណាចរាគៈដោយអំណាចតណ្ហាដល់ពេលហ្នឹងព្រះអង្គមិនទៅថាណែត្រូវស្រឡាញ់គ្នាត្រូវស្មោះអីអត់ព្រះអង្គអត់និយាយចឹងទេនៅពេលដែលអនុមោទនាគាថាពេលមង្គលការហ្នឹងព្រះអង្គប្រាប់ទៅដល់កូនប្រុសហ្នឹងថាមនាលកលបុត្រភ្លើងរាគៈនេះក្តៅណាស់ដែលព្រះអង្គសម្ដែងថាណដ្ឋិរាគៈសមោអក្កិ ណដ្ឋិរាគៈសមោអគិគ្មានភ្លើងអ្វីក្តៅស្មើនឹងរាគៈនឹងទេណាកុំគំត្រូវានឹងរាគៈនឹងវិឆេះវិឆាបវិឈួល ក្នុងចិត្តនឹងឃើញទោះបីកំពុងការជាប្តីប្រពន្ធនឹងក៏ដោយព្រះអង្គអត់សរសើរអរិយកៈនឹងទេក៏ប៉ុន្តែព្រះអង្គសរសើរអំពីសង្កហៈអំពីការសង្គ្រោះ អំពីការអនុគ្រោះគ្នាឃើញណា ពុសង្កហៈវាជាកុសលអញ្ចឹងកាលណាសង្គ្រោះគ្នា ដោយធម៌ណាមានន័យថា ការងារលំបាករបស់ប្រពន្ធគឺជាភារៈរបស់ប្តីការងាររបស់ប្តី ជាភារៈរបស់ប្រពន្ធអញ្ចឹងក្នុងដៃគូនឹងគឺគិតតែធ្វើប្រយោជន៍ឲ្យគ្នាមិនទៀមទាឲ្យគេធ្វើដើម្បីបំពេញចិត្តខ្លួនឯងទេគឺធ្វើដើម្បី មនុស្សដែលជាទីគោរពស្រឡាញ់របស់យើង យើងមានចេតនាផ្ដល់ឲ្យឲ្យច្រើនជាងការទន្ទឹងរង់ចាំអ្វីពីគេហើយតែកាលណាយើងឲ្យច្រើន នៅពេលដែលគេបែកទៅវាអត់ឈឺចាប់អីខ្លាំងទោះបីវាមានឈឺចាប់ចិត្តមនុស្សវានៅឈឺចាប់ក៏ប៉ុន្តែយើងឲ្យយើងឲ្យយើងឲ្យសេចក្តីសុខយើងឲ្យភាពស្មោះត្រង់យើងឲ្យស្អីដែលថាភាពល្អហ្នឹងគឺយើងឲ្យដល់ពេលយើងឲ្យ ថ្ងៃក្រោយគេឈប់ទទួលអាហ្នឹងសួរតែយើងបាត់អីហើយយើងអត់បាត់អីទេពួកយើងឲ្យតាយើងមានបាត់អីទេរបស់យើងឲ្យហ្នឹងយើងអត់មានថាបាត់ឧទាហរណ៍យើងមានលុយអញ្ចឹងយើងមានលុយ10ដុល្លារយើងឲ្យគេមួយថ្ងៃយើងឲ្យ10ដុល្លារមួយថ្ងៃយើងឲ្យ10ដុល្លារមួយថ្ងៃយើងឲ្យ10ដុល្លារថ្ងៃក្រោយគេឈប់យកដល់គេឈប់យកសួរយើងបាត់អីថាអត់មានបាត់អីទេពួកយើងឲ្យណាតែបើយើងសង្ឃឹមយកពីគេវិញ មួយថ្ងៃសុំ10ដុល្លារមួយថ្ងៃសុំ10ដុល្លារដូចគេឈប់ឲ្យយើងខ្វះឃើញទេនៅពេលដែលយើងឲ្យគេ អ្នកដតីគ្មានសិទ្ធិលីមីតយើងទេនៅពេលដែលយើងផ្ដល់ឲ្យគេណាអ្នកដតីគ្មានសិទ្ធិលីមីតយើងទេគ្មានសិទ្ធិកំណត់ យើងទេគ្មានសិទ្ធិយកអីពីយើងឲ្យយើងឈឺទេហ្នឹងតែរឿងឈឺរឿងយើងទេ ព្រោះយើងចង់បានអីពីគេហ្នឹងហើយខ្មែរយល់យល់តែឈឺចាប់ណាស់ស្ដាប់មិនសូវយល់ឯពេលគណៈពេលហ្នឹងស្ដាប់មិនសូវយល់បើបើអ្នកអត់មានរឿងស្ដាប់យល់ព្រោះអីព្រោះវាអត់តាន់មានរឿងក៏ប៉ុន្តែអ្នកកំពុងមានរឿងហ្នឹង ចិត្តវាវល់អស់ទៅហើយចិត្តហ្នឹងវល់អស់ទៅហើយអញ្ចឹងបានការពិចារណាធัวនឹងវ័យប៉ុណ្ណឹងវ័យកំពុងស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធស្រឡាញ់សង្សារស្រឡាញ់អី ចាំបាច់ណាស់ដូចមនុស្សកំពុងឈឺដែលត្រូវការថ្នាំអញ្ចឹងប៉ុន្តែយើងវារំលងបាត់ទៅរំលងបាត់ទៅអាត្មាជួយ មនុស្សបានច្រើន ពីរឿងវិបត្តិរឿងស្នេហារឿងបែកគ្នាហ្នឹងមកជួយបានច្រើនណាស់ហ្នឹងហើយរហូតដល់ពួកគាត់រឹងមាំคล้ายជាអឺមនុស្សអាចដោះស្រាយបញ្ហាគេបានណា ព្រោះវាជាបទពិសោធន៍ផ្ទាល់ខ្លួននៅពេលដែលគាត់ stand រួចគាត់ខ្លាយទៅជាមនុស្សអាចដោះស្រាយបញ្ហាឲ្យគេបាននឹងពិចារណាកន្លែងហ្នឹងបន្តិចទៅមើលយើងដឹងហើយថាសំណួរបាញ់មិញវា specific របស់គាត់ហើយថាបើបែកទៅវាឈឺចាប់ខ្លាំងណាស់ព្រោះអត់ចង់បែកហើយសំណួរចង់ក៏ចប់បើវាត្រូវតែបែកធ្វើម៉េចដើម្បីកុំឲ្យឈឺចាប់ខ្លាំងអត់មានធ្វើម៉េច កុំឲ្យឈឺចិត្តហ្នឹងតែត្រូវឈឺឈឺហើយណាទុកមិនបានទេតែត្រូវឈឺឈឺហើយប៉ុន្តែត្រូវតាមដានមើលចិត្តហ្នឹងទៀតឈឺជាតួចិត្តអីណាវិលមករកធោវិញគណៈឈឺហ្នឹងជាតួចិត្តអីអញ្ចឹងបើបានរៀនធួនបន្តិចមើលទៅឃើញមកតើតួឈឺហ្នឹងតួចិត្តអីណាកំពុងឈឺហ្នឹងកំពុងតូមណោះ កំពុងសោយសោកំពុងតែខ្សឹកខ្សួលកំពុងតែ ស្ដាយសំណោះហ្នឹងស្អីគេអូតោសៈមូលចិត្តតើណាតោសៈមូលចិត្តតើប្រកបដោយតោមនសវេទនាបដិខៈថ្នាំងថ្នាក់នឹងរឿងដែលបែកនឹងឯងរឿងដែលបាត់នឹងឯងហើយចាអាហ្នឹងវិញគឺវាចិត្តកើតឡើងណាអ្វីវាចិត្តកើតឡើងតើមកពីគេឬក៏មកពីនរណាឬក៏មកពីខ្ញុំថាអត់ទេមកពីគេក៏មិនមែនមកពីគេក៏មិនមែន អញ្ចឹងមិនមកពីខ្ញុំ ទេ ខ្ញុំក៏មិនមែនអ្នកដោះស្រាយដោយច្រើនខាងអឺអឺរឿងឈឺចាប់ហ្នឹងគ្មានណាឲ្យខ្លួនឯងអ្នកធ្វើឲ្យខ្លួនឯងអត់ទេអាមាសុំបដិសេធអាឃ្លាទី2ថាគ្មាននរណាឲ្យហើយក៏ខ្លួនឯងក៏មិនមែនជាអ្នកឲ្យដែរណាក៏មិនមែនខ្លួនឯងអ្នកឲ្យដែរពីព្រោះអី អានឹងយើងគ្រាន់តែនិយាយហ្នឹងប៉ុន្តែធៀបពិតយើងមានចង់ឲ្យខ្លួនយើងឈឺចាប់ណាឃើញអត់គឺសំណួរហ្នឹងក៏ក៏ដឹងដែរថាអត់ចង់ឲ្យខ្លួនឯងឈឺចាប់ទេតើមានវិធីគិតបែបណាដើម្បីកុំឲ្យខ្លួនឯងឈឺចាប់មានន័យថាខ្លួនឯងក៏មិនបានធ្វើឲ្យខ្លួនឯងឈឺចាប់ដែរអត់លីងឃើញទេអ្នកដតីក៏គេមិនចង់ឲ្យយើងឈឺចាប់ឬក៏គេចង់ឲ្យយើងឈឺចាប់ក៏គ្មានសមត្ថភាព ដោយពិតដែរទោះជាខ្លួនយើងក៏យើងមិនចង់ឲ្យយើងខ្លួនយើងឈឺចាប់ដែរអញ្ចឹងហើយបានជាបនស្រន់សុំចេះសុំចោះ ហើយក៏វាមិនមែនបានដោយសារបន់ដែរបើកិលេសនៅមានណាតួតោមនោះតួកើតទុកនឹងវាកើតឡើងមានពីព្រោះអីថាមកពីតណ្ហាក្នុងចិត្តតណ្ហាក្នុងចិត្តចង់ឲ្យចេះចង់ឲ្យចង់យើងអត់យល់ទៅធัวទាំងឡាយកើតពីបច្ច័យតើអស់បច្ច័យវាបែកវាវិនាវាបាត់ណាឃើញទេសំខាន់ណាសំខាន់ណាការពិចារណា មេរៀនជីវិតក្នុងជីវិតប្រចាំថ្ងៃហៅថាធัวធัวហ្នឹងណាមិនមែនធัวសូតទេមិនមែនធัวសូតមិនមែនធัวសុំមិនមែនធัวអង្វរទេគឺធัวពិចារណាឲ្យកើតបញ្ញាឲ្យកើតចិត្តជ្រះថ្លាឲ្យកើតបញ្ញាភ្លឺស្វាងនឹងដែលថាធัวធัวហ្នឹងដែលអាត្មាចង់ចែករំលែករាល់ថ្ងៃហ្នឹងមិនមែនធัวសូតទេមិនមែនធัวបិទភ្នែកទេមិនមែនធัวដេកយសពទេ គឺជាធម៌អនុវត្តបាននៅក្នុងជីវិតប្រចាំថ្ងៃងាយងាយ simple shortcut but powerful ឧទាហរណ៍នៅពេលដែលលោកទេសពីបេយេហេមេតេអឺបេយេហេនានាភាវោវិនាភាវោអីហ្នឹងពាក្យបាលីថាអញ្ចឹងបានពាក្យខ្មែរយើងថាឲ្យយើងពិចារណារឿយរឿយតាំងពីពេលដែលយើងមិនតន់ បែកម៉េះពេលជួបហ្នឹងពិចារណាភ្លាមជាពិសេសពេលជួបរបស់ជាទីស្រឡាញ់ទៅពិចារណារឿយរឿយថា ការបែកបាក់ហ្នឹងគង់តែមានជាធម្មតាដោយហេតុណាមួយបែកដោយស្លាប់បែកដោយយើងស្លាប់មុនបែកដោយគេស្លាប់មុនបែកដោយការឈប់ស្រឡាញ់គ្នាបែកដោយបែកដោយគេបង្រត់បង្រាស់បែកដោយរឿងណាមួយគង់តែបែកដែលថាមិនបែកនោះគ្មានឡើយណា we are ready to get it ដល់យើងពិចារណារឿយរឿយទៅមានន័យថាយើងត្រៀមរួចស្រេចអូអញ្ចឹងពិចារណាអញ្ចឹង បំរុងតាំងបែកគ្នា ទេអីអត់ហូ enjoy life អីទេហេអញ្ចឹងណាអត់ enjoy life ទេហេថាព្រោះតែវាមិន អាចថិតថេរបាននឹងហើយ ទើប ការរស់នៅជាមួយ គ្នាគេត្រូវធ្វើប្រយោជន៍ដល់គ្នាឲ្យអស់លទ្ធភាព ព្រោះអីព្រោះវាអត់ទៀងថាយើងបាននៅជាមួយគ្នា បានប៉ុណ្ណាអញ្ចឹងនៅពេលដែលគេពិចារណា ទៅដល់ការបែកគ្នាពេលដែលពិចារណាដល់ការបែកគ្នាមានរឿងល្អច្រើនណាស់ទី1យើងអត់ឈឺចាប់នៅពេលដែលបែកបាក់ ទី2ព្រោះតែការនៅ ជាមួយគ្នាมันអាចតាំងនៅយូរអង្វែងបាន ដូច្នេះនៅក្នុងអន្តរកាលនៅក្នុង ពេលវេលាដែលមិនតាន់បែកនោះតើយើងត្រូវធ្វើប្រយោជន៍អីខ្លះ ដល់គ្នានឹងគ្នាអានេះចេះតាមិនហ្នឹងគង់បែកដដែលខ្ជិលគិតគ្នាហ្មងតាមិនអញ្ចឹងទេយល់ច្រឡំហើយយល់ច្រឡំហើយឧទាហរណ៍អឺដូចអឺអឺដូចគេសួរលោកអញ្ចឹងណា សួរលោកកុំចាស់បួលរហូតអី អឺនិយាយបាយតិចបួលរហូតអត់ទេស្មានមិនបួលរហូតអីទេហើយក៏ដាក់កំណត់ថ្ងៃសឹកឆ្នាំក្រោយសឹកគាត់ណាចាប់ដើមគឺទៅដាក់សឹកលែងសិក្សាធម៌អាលែងគោរពធម៌វិន័យអាហ្នឹងជាការយល់ច្រឡំពួកគិតថាអញសឹកវិញអញឈប់រៀនអញឈប់អីនោះចង្រៃបដ ாய் ឬអ្នកធ្វើការខ្លះច្រើនច្រឡំ ធ្វើការនៅនឹងនៅនឹងគិតតែចង់ធ្វើនឹងឲ្យបានល្អឡើងប្រាក់ខែគ្រាន់តែដាក់ថាអឺ resign ការងារឈប់ធ្វើការកន្លែងហ្នឹងខ្ជីខ្ជាហ្មងនោះអាក្រក់បដាយមិនអាក្រក់សម្រាប់ក្រុមហ៊ុន គេគឺអាក្រក់សម្រាប់ខ្លួនឯងទី1 record របស់យើង record របស់យើងអត់ល្អព្រោះយើងមុននឹងចេញទៅណាមកណា គេមិនត្រូវសរសេរវ័យតម្លៃការងាររបស់យើង ហើយដល់យើងគិតថាអាអញចិត្តឈប់ធ្វើហើយខ្ជិលខានខ្លះអីខ្លះមិនមែនកន្លែងអញទៀតទេឃើញទេខ្ជាខ្ជាមិនអញ្ចឹងទេយើងមុននឹងយើងចេញពីកន្លែងហ្នឹងទៅនឹងត្រូវធ្វើការងារឲ្យបាន ល្អសម្រាប់កន្លែងហ្នឹងដូចគ្នាមុននឹងការបែកគ្នាព្រោះការតែពិចារណាដល់ការ បែកបាក់ហ្នឹងណា យើងមិនទៅប្រាថ្នាអីពីដៃគូរបស់យើងពេកទេយើងគ្រាន់តែគិតថាតើធ្វើយ៉ាងណាណដើម្បីបានជាប្រយោជន៍ដល់ដៃគូរបស់អញគិតដល់គេរឿយរឿយមិនសង្ឃឹមថាធ្វើម៉េចឲ្យគេនឹងមកយកចិត្តអញមែនទេមិនចឹងទេបើអញធ្វើល្អសម្រាប់គេអស់ចិត្តហើយគាត់ទទួលសេចក្តីល្អនឹងមិនបាននឹងធ្វើម៉េចបើគាត់ខ្វះបុណ្យគាត់ទទួលសេចក្តីល្អនឹងអត់បាន ហើយកុំយល់ច្រឡំណាកុំយល់ច្រឡំថាគេទៅ យើងវាអស់តម្លៃថា ទេ តម្លៃវាមិនមែននៅលើគេឲ្យណាតម្លៃរបស់យើងហ្នឹងវាមិនមែននៅលើគេឲ្យទេឧទាហរណ៍ដូចមន់វាដើរហួសមាសអញ្ចឹងណានិយាយអញវាថោកម៉េះហីអាមន់នេះដើរកាយអញចោលតែមែនមកពីមន់មិនយល់តម្លៃមាសបើយើងពិតជាមាសនៅតែមាសអញ្ចឹងវាគ្មានដោយសារមន់ដើមលង យើងខ្លាយជាដុំដីនោះទេ ប៉ុន្តែឲ្យប្រកាសថាយើងពិតជា ធ្វើល្អដើម្បីគេវិញនឹងអាពធូបថយបន្តិចមកអាត្មាឆ្លើយទូទៅទេណាព្រោះអាត្មាមិនដឹង ថា ទំហំនៃការវិវាទក្នុងគ្រួសារនឹងប៉ុណ្ណាអញ្ចឹងអាត្មានិយាយទូទៅអញ្ចឹងទៅថាអឺគិតថាយើង ផ្ដល់អីឲ្យគេចេះវិញទៅតែយើងចិត្តតែចង់ទៀមទាអីពីគេប្រកាសជាឈឺចាប់ឯង ដូចអាត្មាលើកឧទាហរណ៍អញ្ចឹងអឺចម្រើនពរអ្នក សំណង12បាទអឺមដូចអាត្មាឲ្យឧទាហរណ៍អញ្ចឹងណាតើកាលណាយើងនឹករាវរកវិធីសាស្ត្រអីដែលធ្វើដោយការផ្ដល់ឲ្យដៃគូរបស់យើងឬក៏មិនដៃគូនរណាក៏ដោយមិត្តភ័ក្ដិក៏ដោយយើងផ្ដល់ឲ្យជាងការសង្ឃឹមអីពីគេយើងអត់បាត់អីទេយើងអត់បាត់អីទេ ណាมันបាត់អីឡើយហ្នឹងហើយដូចមកលើកទីហោមិញយល់គួរយល់តែមួយថ្ងៃយើងឲ្យគេ10ដុល្លារមួយថ្ងៃឲ្យគេ10ដុល្លារថ្ងៃក្រោយគេថាឈប់យកតិចពេកអើធ្វើម៉េចបើយើងមានតែប៉ុណ្្នឹងឲ្យគេអត់យកដូចក្តីស្រឡាញ់ដែលយើងឲ្យ ក្តីស្មោះត្រង់ដែលយើងឲ្យអញ្ចឹងណាសេចក្តីល្អដែលយើងឲ្យគេហ្នឹងចឹងអឺ ដល់គេអត់យកមានអីវានៅសល់មានបាត់ទៅណាឲ្យប្រកាសថាយើងឲ្យគេមែនតែបើយើងឲ្យ10ដុល្លារហ្នឹងចាំបីចង់បានអីពីគេវិញអាហ្នឹងឈឺថ្ងៃក្រោយគេឈប់យកគេទៅបាត់យីអានេះឲ្យយូរអត់ឲ្យអញវិញអាហ្នឹងឈឺអាកន្លែងយើងចង់បានអីពីគេហ្នឹងតែបើយើងឲ្យគ្រាន់តែគេទិញនំហូបចឹងទៅឃើញអាណិតព្រោះអាណិតឲ្យព្រោះអាណិតឲ្យព្រោះករណាអត់ចេះឈឺចាប់ទេ ហ្នឹងហើយអញ្ចឹងរបស់ហ្នឹងវាសល់ហើយយើងទុកឲ្យនរណាដែលត្រូវការពីយើងទៀតទៅចិត្តហ្នឹងដូចគ្នាចឹងដែរចិត្តស្រឡាញ់ភក្តីភាពក៏ដូចគ្នាចឹងដែរមិនមនុស្សគ្រប់គ្នាទទួលបានទាំងអស់ទេអានោះហ្នឹងហើយគេដឹងគុណមកវិញគេឲ្យយើងវិញអាហ្នឹងវាជារឿងសន្តានល្អរបស់ គេទៅហើយបើគេមិនឲ្យវិញទេគិតថារបស់ហ្នឹងវាសោះអស់ទៅទៀតឃើញទេឃើញវាសល់ទេអញ្ចឹងបានព្រះអង្គ អឺត្រាស់សម្ដែងអំពីសង្កហធម៌រវាងប្តីប្រពន្ធហ្នឹងព្រះអង្គអត់និយាយថាស្រឡាញ់ខ្លាំងទៅនាំមកសុភមង្គលណូខុសទៅទេមកស្រឡាញ់ខ្លាំងព្រះអង្គថាទុកខ្លាំងទេអាហ្នឹងព្រោះវាសង្ឃឹមខ្លាំងតែសង្ឃឹមខ្លាំងទុកខ្លាំងស្រឡាញ់ខ្លាំងចង់បានខ្លាំងទុកខ្លាំងតែបើយើងផ្ដល់ឲ្យគេអាហ្នឹងវាមិនទេបើគេឈប់ទទួល យើងអត់បាត់អីឬក៏ថាគេនឹងគ្មានអឺ សំណាង បានទទួលនៅរបស់ល្អដែលយើងផ្ដល់ឲ្យរបស់ល្អរបស់យើងនៅតែល្អដដែលប៉ណ្ណឹងចាស់អឺមានបញ្ហាអីចាំឆាតផ្ទាល់អឺ account ថ្មដល់សាន CJVJ បាទនេះថ្មឆ្លើយទូទៅ ឡាសួរថាពេលដែលយើងទិញរបស់ ថ្មីយក មកប្រើតើយើង គួរយកទៅ ប្រសិទ្ធិដែរឬទេឧទាហរណ៍ដូច ជាម៉ូតូអឺគួរឬក៏មិនគួរនឹងឆ្លើយវាមិនកើតទេតើសួរថាយល់ថាម៉េចណោះបានយកទៅប្រសិទ្ធិហ្នឹងហើយចុះ អឺมันយកទៅនឹងយើងយល់ថាម៉េចដែរយើងកុំសួរតែរំលឹកគ្នាយើងណាព្រោះយើងហងៃវាឃើញអញ្ចឹងបានធัวខ្សែគប់ឬក៏បដិរូបប្រទេសដែលយើងរស់នៅឃើញញឹកញឹកញយញយអាយើងអត់ជឿក៏វាចូលមកដែរតែខ្ញុំមិនទៅជឿអីទេរឿងប្រទេសប្រដាស់ប៉ិនគឺតែគេទិញម៉ូតូមកគេឲ្យលោកសោតឃើញតែគេទិញឡានមកឲ្យលោកសោត តែយកអត់ជឿណាពីមុនណាតែយកអត់តាន់មានលុយទិញដល់ពេលមានលុយទិញហេពីមការីហែគេសូត្រគ្រប់គ្នាអល់ទៅសួរអាហ្វ្រិកមកអាហ្វ្រិកមានម៉ូតូជិះពួកជនជាតិអាហ្វ្រិកមានម៉ូតូជិះអត់ហើយគេមានដែលមុនលោកសូត្រអត់ហើយមិនក៏មិនចង្រៃបុកគ្នាងាប់អស់ទៅថាមកពីអីថាមកវាមិនដែលឃើញ លោកផង ដល់អត់ឃើញលោកអត់មានចង្រៃដែរអញ្ចឹងលោកមេចង្រៃមកកើតលោកកើតចង្រៃឲ្យគេឲ្យទៅសោតដល់ស្រុកអាហ្វ្រិកអត់មានលោកអត់មានចង្រៃណាចង្រៃរឿងផ្សេងមិនដឹងទេប៉ុន្តែចង្រៃរឿងចង្រៃថាអេទិញម៉ូតូឲ្យលោកសោតទៅសួរអាហ្វ្រិកមើលតែកន្លែងអត់លោកអញ្ចឹងអញ្ចឹងបានបានគេឲ្យដើរហ្នឹងរៀនចង្រៃវានៅលើស្អីពុទ្ធរកឃើញច្បាស់ណាស់ថាមកពីអកុសលក្នុងចិត្តនោះ វាគ្មានពីណាធ្វើឲ្យក៏គ្មានពីណាដោះចង្រៃឲ្យនរណាដែរវាអត់មានអីច្បាស់ជាងធัวប្រពុតនឹងទេ តែយើងធัวប្រពុតយកទៅដោះចង្រៃឲ្យចង្រៃបដ ாய் ឲ្យចង្រៃតែមកប្រពុតបង្រៀនឲ្យយើង រួចពីអាចង្រៃហ្នឹងអាចង្រៃគឺទឹកថែក្នុងក្បាល យើងហ្នឹងមិនមែនចង្រៃរឿងអីទេមិនមែនរឿងម៉ូតូថ្មីរឿងម៉ូតូមិនថ្មីទេចង្រៃគឺក្នុងក្បាលយើងហ្នឹងមកបង្កើតឲ្យវាទៅ ជាចង្រៃបានស្រោចដូចមិនសុកខ្លួននេះចង្រៃបាត់ អញ្ចឹងក្បាលយើងមកអន់ជាងក្បាលអាហ្វ្រិកអាហ្វ្រិកវាអាចដែលបកកើតតួចង្រៃមួយថាបើអញទិញម៉ូតូថ្មីអញត្រូវឲ្យលោកសូនមុនឲ្យវាអាចដែលបកកើតតួចង្រៃមួយនៅក្នុងម៉ូតូដែលគាត់ទិញហ្នឹងផងឯចុះយើងនេះមិនក៏វាចេះបកកើតចង្រៃហ្នឹងថាទឹកថែក្នុងក្បាលយើងហ្នឹងឃើញញឹកញឹកឃើញញយញយឃើញតែលោកធ្វើអញ្ចឹងអឺដល់អញ្ចឹងទៅបើមិនបានឲ្យលោកសូនវាដូចមិនស្រួលខ្លួនសោះទៅសូនទៅដូចដូចស្រួលខ្លួន អឺឥឡូវមិនបាច់ទៅដល់អាហ្វ្រិកណាទេសួរជនជាតិអូស្ត្រាលីនៅមកប្រទេសអូស្ត្រាលីនេះមកមានជនជាតិអូស្ត្រាលីណាដែលយកឲ្យលោកសូនអ្ហ្មងមិនចង្រៃអស់ទៅថាមកពីគេអត់បានបង្កើតរឿងចង្រៃក្នុងក្បាលរបស់គេដូច្នេះរឿងចង្រៃនេះអត់មាននៅក្នុងឡានទេចង្រៃនៅក្នុងក្បាលមនុស្សអត់ព្រមដោះចេញហ្នឹងហើយហើយនៅក្នុងនោះ លោកសង្ឃហ្នឹងក៏ជាមូលហេតុនាំឲ្យកើតចង្រៃក្នុងក្បាលគេដែរ ពួកអត់បញ្យល់ពីហេតុផលគេទៅតាំងខ្លួនដោះចង្រៃឲ្យគេពពុទ្ធបង្រៀនឲ្យមនុស្សដោះចង្រៃចេញពីក្បាល ដោះចង្រៃចេញពីចិត្តមិនមែនបង្កើតឲ្យគេមានចង្រៃហើយឲ្យខ្លួនឯងទៅដោះឲ្យគេនោះទេមិនមែនទេគឺបរៀនឲ្យគេនឹងដោះចង្រៃចេញពីក្បាលហ្មងកុំឲ្យវាមាន ចង្រៃមកវល់ដល់យើងទៀតណាដូចអាអញ្ចឹងអាដោះតែចង្រៃចេញពីក្បាលមនុស្សទេអាមិនដែលសោតឲ្យពីណាអស់ចង្រៃមួយទេប៉ិនមនុស្សស្ដាប់យល់ ក៏មានទៅធ្វើអីទៀតអញ្ចឹងអញ្ចឹងវាអស់ចង្រៃពីក្បាលហើយដល់អស់ចង្រៃចេញពីក្បាលអស់ចង្រៃចេញពីចិត្តវាមានចាំបាច់ឲ្យទៅណាដោះចង្រៃចេញទៀតបើយើងដោះចេញពីអាតួចង្រៃគឺទឹកថែនឹងចេញហើយចឹងមិនអាទៅខ្មែរជួបញោមកូនចិនម្នាក់អាហ្នឹងគាត់ដោះចង្រៃចេញពីចិត្តគាត់ហ្នឹងចិនសុតមកនិយាយខ្មែរមិនសូវច្បាស់ផងគាត់មកជួបខ្មែរហ្នឹង គាត់ថាបានឈួតពីអ្នកលោកគ្រូសាមសិជាដែរនោះមកផ្ទះគាត់គេថាគាត់ចង្រៃគ្រប់តែគ្នាពួកអត់សែនអត់ព្រេនអត់បនអត់ស្រន់អីនោះដល់គាត់ដោះអាចង្រៃចេញពីចិត្តរបស់គាត់វាមានតួចង្រៃអីទៀតដល់ដល់ខែនឹងគាត់អត់សែនអត់អីក៏គាត់អត់មាន feel ថាចង្រៃចិត្តដល់បណ្ដោះចេញតែដល់ខែហ្នឹងអត់សែនចម្ងាយមកដេកវាមិនសុកវាតិចមិនចេះទៅតិចមិនចោះទៅឃើញចង្រៃវាគោក្បាលយើងឲ្យនៅមិនសុកឯងឲ្យអស់ពួន500ចឹងទៅ ហើយទៅដោះចង្រៃចេញពីក្បាលអស់លែងអស់ហើយ4 500ហ្នឹងណាដូចដូចច្រើនពេកវាមានច្រើនហើយអ្នកស្ដាប់ថ្មយល់ទៅឈប់យកលុយទៅចំណាយអីអញ្ចឹងអញ្ចឹងអញ្ចឹងអាចង្រៃក៏វាអស់ចង្រៃក៏វាលែងមានអាត្រូវចំណាយលុយកាក់ផ្ដេសផ្ដាស់ហ្នឹងវាលែងវាលែងអស់ទៅ មានរឿងច្រើនណាស់ដែលពុទ្ធបង្រៀនមនុស្សឲ្យដោះចង្រៃចេញពីខួរក្បាលដោះចង្រៃចេញពីចិត្តឧទាហរណ៍ដូចព្រាមម្នាក់ព្រាមម្នាក់នោះតតេតតេស្រាប់តែសពុតដែលគាត់ទុកកណាត់ដែលគាត់ទុកដណ្ដប់ហ្នឹងកដោវាកាត់កដោវាកាត់ទៅគាត់អត់យល់ថាកដោកាត់ទេអី សពុតនេះចង្រៃហ៎ពូទុកល្អចេះស្រាប់តែវាដាច់ចឹងពូទុកប្រើប្រាស់អាហ្នឹងវាដាច់សពុតចុះបើរួមមករុំក្បាលអញនោះវាដាច់ក្បាលអញនោះគិតមិនខ្មិចគឺចង្រៃហ៎សពុតមានចង្រៃស្អីវាកដោកាត់ណាតែគាត់មិនដឹងគាត់ថាតទេតទេសពុតហ្នឹងវាវាដាច់ចឹងអញ្ចឹងបើយកអាហ្នឹងយកមកស្លៀកអានេះសំណាងវាដាច់អញ្ចឹងវាដាច់តែសម្ពុតហ្នឹង លោតែអញយកមកស្លៀកដាច់ទាំងក្បាលអញទៅទៀតឃើញបង្កើតចង្រៃហ៎សុពុតអត់ចង្រៃទេតែគាត់បង្កើតចង្រៃក្នុងក្បាលរបស់គាត់អត់ហ៊ានទុកសុពុតនឹងទេគាត់ឲ្យអ្នកបំរើគាត់នឹងយកទៅចោលឲ្យឆ្ងាយគាត់ផ្ដាំទៀតណាចោលឲ្យឆ្ងាយកុំឲ្យពីណាឃើញយកពកប្រើលោតាគេកើតចង្រៃអីហ្នឹងគេប្តឹងដល់អញម្ចាស់របស់វា ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងក៏ដឹងព្រះអង្គទៅយកសពុតហ្នឹងយកសម្ពុតហ្នឹងតែចឹងទៅ លឺដំណឹងលឺដំណឹងថាអឺព្រះសមណគោដំហ្នឹងទៅយកសពុតហ្នឹងគាត់នោះភ័យហ្មងចង្រៃទៀតក្បាលគាត់ហ្នឹងចង្រៃទៀតហ៎គឺទួចង្រៃនៅក្នុងក្បាលរបស់គាត់ទៀតហ៎ គាត់ថាអញថាឲ្យទៅបោះចោលឲ្យឆ្ងាយកុំឲ្យពីណាយកមកប្រើហើយបើមនុស្សសាមញ្ញយកមកប្រើមិនអីទេហើយនេះលេងលេងលេងព្រះសមណៈគោដំយកមកប្រើលោទៅចង្រៃនឹងព្រះអង្គគ្រោះថ្នាក់អីទៅស្ដាច់មន្ត្រីអីរស់រឿងអញងាប់តតតរ៉ាយទៅចាត់ចែងហួសពុតថ្មីមកគូឲ្យអញគាត់នឹងធ្វើដូចជ្រះថ្លាតែអត់មានជ្រះថ្លាទេទៅដោយចង្រៃក្បាលគាត់នឹងចង្រៃ គាត់យកសពុតថ្មីយកទៅប្រគេនព្រះអង្គថាព្រះអង្គហើយថ្ងៃមុនហ្នឹងលើថាព្រះអង្គទៅរើសបានសពុតកាចាស់មួយនៅព្រៃសពុតនឹងចាស់ហើយព្រះអង្គអឺសូមព្រះអង្គប្រើអាថ្មីនេះវិញទៅទុកអានោះឲ្យខ្ញុំព្រះអង្គយកទៅបោះចោលចោលវាចាស់ហើយវាលហែកផងអីផងអានេះគេ diplomatic ណាអឺភាសាគូតាការទូតនោះប៉ុន្តែព្រះអង្គយល់ដល់កាយៅ យល់គាត់នេះមានជ្រះថ្លាស្អីមកដោយចង្រៃមិនមែនចង្រៃសពុទ្ធទេក្បាលគាត់នឹងចង្រៃមកគិតអត់ត្រូវបានព្រះអង្គថាមនាលព្រាមមនាលព្រាមអ្នកកំភៃអីរឿងគ្រោះថ្នាក់រឿងចង្រៃអីដែលត្រូវកើតឡើងតថាគតនឹងផ្ដាំសាវកទាំងអស់អោយជាអ្នក សាក់សីថាបើតថាគតត្រូវគ្រោះថ្នាក់ដោយប្រការណាមួយព្រោះតែប្រើប្រាស់នៅសម្ពុតនេះ គឺហាមផ្ដាច់មិនអោយនរណាទៅរស់រឿងអ្នកទេ អ្នកកំភៃអីណាកំភៃអីហ្នឹងហើយយើងប្រាប់នឹងទូលទៅពរាជា ទៅសិទ្ធិកហបដីទាំងអស់ដែលគេជ្រះថ្លាជាមួយតថាគតហ្នឹងថា បើតថាគតប្រើសម្ពុតនឹងឲ្យវាគ្រោះវាភ័យវាចង្រៃរហូតដល់ជីវិតអីក៏ដោយ តថាគតមិនអោយគេទៅរស់រឿងអ្នកទេអ្នកអ្នកស្ងប់ចិត្តចោះណាគាត់នឹងគាត់ថាចឹងចឹងឯងព្រះអង្គចឹងឯងចឹងខ្ញុំព្រះអង្គអត់មានរឿងអីទេថាអត់មានរឿងទេរឿងក្នុងក្បាលព្រាមឯងទៅមានរឿងសពតហ្នឹងឯងឃើញទេថាមនុស្សបង្កើតចង្រៃក្នុងចិត្តតរោលោកគិតថាឲ្យអស់ចង្រៃបង្កើតតែចង្រៃថែម ចឹងជាសាមណៈនេះមែនតែនគឺត្រូវបញ្យល់ឲ្យគេអស់ចង្រៃពីក្បាលទៅគេលែងទៅដោះចង្រៃហើយញ៉េបញ្យល់ឲ្យតែភ្លឺមើលពីណាទៅដោះចង្រៃស្អីទៀតណាបញ្យល់ឲ្យតែភ្លឺមកអស់ចង្រៃចង្រៃមកពីក្នុងក្បាលយើងនឹងដោះវាមិនរួចដូចខ្មែរនិយាយចឹងឥឡូវមិនបាច់ទៅមើលកាពីទេ ទេគេទិញម៉ូតូមកគេត្រូវតែស្រោចទឹកគេត្រូវតែប្រសិទ្ធធីគេត្រូវតែធ្វើស្អីស្អីអញ្ចឹងត្រូវតែគ្នាយើងហ្នឹងយើងជាគិតអញ្ចឹងឃើញគ្នាយើងធ្វើអញ្ចឹងយើងធ្វើតាមគ្នាហ្នឹងមកវងហ្នឹងដើរតាមគ្នាតែអញ្ចឹងហ្នឹងរឿងបញ្ញាមិនមែនដើរតាមវងទេរឿងបញ្ញាដើរដោយភាពភ្លឺស្វាងចឹងបានពុទ្ធនឹងពាក្យថា Buddhism ហ្នឹងអង់គ្លេសគេឲ្យឈ្មោះថា religion of wisdom ជាសាសនាមួយជាសាសនាបញ្ញាមិនមែនសាសនាល្ងិតល្ងងទេបុទ្ធបុទ្ធាពុទ្ធៈហ្នឹងគឺពោធិគឺការត្រាស់ ដឹងគឺទូបញ្ញាចឹងអ្នកដែលចូលកាន់ពុទ្ធសាសនាមានន័យថាមនុស្សដែលចូលមក បើក បញ្ញានោះឲ្យវាភ្លឺស្វាងឲ្យវាអស់ចង្រៃរៀនសិក្សាពិចារណាមកឲ្យវាអស់ចង្រៃពីក្បាលទៅមិនបាច់ពីណាមកអង្គុយសូត្រឲ្យអស់ចង្រៃទេយើងដោះខ្លួនយើងឡើមក ម្នាក់ម្នាក់ដោះឲ្យវាអស់ចង្រៃវាខ្លួនឯង ឥឡូវបើទៅរកកពីណាមិនឃើញឥឡូវមកអូស្ត្រាលីលេងទៅសួរអូស្ត្រាលីឲ្យបាន10ផ្ទះមើលសួរថាមើលទិញឡានហ្នឹងមានដែលឲ្យលោកសានសុជានៅចិត្តនឹងប្រសិទ្ធិទេស្មើមក4ឆ្នាំដែលឃើញអូស្ត្រាលីណាយកឡានមកឲ្យស្មើប្រសិទ្ធិអីមួយផងអត់ហើយយើងគិតតែបើឡានអត់ប្រសិទ្ធិអាហ្នឹងឡានខ្លួនយើងចេះយើងជិះតាក់ស៊ីរហងៃនៅស្រុកខ្មែរ ឲ្យយើងជិះយន្តហោះរាល់ថ្ងៃហ្នឹងយន្តហោះអាណាដែលប្រសិទ្ធិស្អីយើងឆ្លងប្រទេសអត់ដែលសួរគេទេបើយើងគិតថាយានយន្តទល់ប្រសិទ្ធិបានមានសេរីសួស្ដីចុះទៅជិះយន្តហោះឆ្លងប្រទេសមួយ ទៅប្រទេសមួយខ្មែរយើងជិះច្រើនដែររាល់ថ្ងៃហ៊ានជិះដែរបើគឺអត់ប្រសិទ្ធិបើយើងជឿថា យានអីក៏ដោយទល់ប្រសិទ្ធិបានមានសេរីសួស្ដីវាមានសវត្ថភាពដែលទៅសួរម្ចាស់យន្តហោះដែរអេយន្តហោះនៅស្រុកខ្មែរក្រោយលោកគេប្រសិទ្ធិចុះយើងទៅដល់អាមេរិករបស់អាមេរិកដែរប្រសិទ្ធិដែរ ចឹងមកថាវាយើងតែនិយាយមកឃើញគេធ្វើអញ្ចឹងអានឹងនឹកតាមវងណាហ្នឹងហើយតាមវងមិនមែនតួបញ្ញាទេតាមវងមិនមែនតួបញ្ញាទេព្រោះអត់ឃើញផ្លូវខ្លួនឯងផងហ្នឹងអញ្ចឹងយើងដើរតាណាក៏ដោយរៀនពីសង្គមខាងក្រៅខ្លះហ្នឹងរៀនពីសង្គមខាងក្រៅខ្លះមកយើងរៀនធัวខ្លះទៅប្រៀបធៀបទៅយកមកដាក់ជីវិតហ្នឹងថាយើងទាំងអស់គ្នាមានទុនពិចារណាគ្រប់គ្រាន់ទាំងអស់មនុស្សយើងឆ្លាតណាស់ ឲ្យតែព្រមពិចារណាតែបន្តិចគ្មានស្អីជាអត់កំបាំងទេអត់មានអីទេអាត្មាក៏គ្មានអីឆ្លាតជាងអ្នកទាំងអស់គ្នាដែរប៉ុន្តែគាត់ពិចារណាពិចារណាសិក្សាពិចារណាពិសោធន៍មើលរួមផ្សំទាំងដាវច្រើនផងយករឿងបច្ចុប្បន្នដែលយើងមើលឃើញនឹងយើងយកមកពិសោធន៍នៅក្នុងធម៌នឹងផងណាហើយពិសោធន៍នៅក្នុងចិត្តរបស់យើងនឹងកុសលអកុសល យើងមើលដោយខ្លួនយើង ច្បាស់គេថាច្បាស់ដូចថ្ងៃថ្ងៃមើលអត់ឈើឃើញយើងការច្បាស់ក្នុងចិត្តនេះច្បាស់ខ្លាំងណាស់ហ្នឹងហើយច្បាស់ខ្លាំងនឹងចឹងចឹងបានអាត្មានៅតែនិយាយចឹងដឹងថាបាក់និយាយតែអាត្មានៅតែនិយាយចឹងព្រោះអាត្មាដឹងថាអ្នកនិយាយដូចអាត្មាមិនសម្បូរហ្មងទេចឹងបើអាត្មានិយាយតែមួយផ្លេតហើយឈប់វាមិនដឹងបានឱកាសអីឬដល់អ្នកដតីផ្សេងទៀត ពោះលឺមិនតាន់គ្រប់គ្នាផងអញ្ចឹងវាលឺមួយលានអ្នកយល់ត្រូវបានតែ1000អ្នកក៏អាត្មាយល់ដែរអញ្ចឹងអញ្ចឹងគូឬអត់សួរអាត្មានឹងវាមិនសូវដឹងទៅទៀតអាព្រោះព្រោះអាត្មាវាអត់ឡានផងអត់មានម៉ូតូអត់ឡានផងទៅសួរអឺកុំសួរខ្មែរខ្មែរនៅបរទេសក៏នៅតែជាប់ពីខ្មែរមកហ្នឹង មកទៅចឹងសួរកាំងមកទៅសួរអើដូចខាងអ៊ីស្លាមអីហ្នឹងតែគេមិនជឿលោកខ្មែរហ្នឹងនៅស្រុកខ្មែរអញ្ចឹងអើយល់អត់ទៅសួរអ៊ីស្លាមអ៊ីស្លាមទិញម៉ូតូដែលទៅឲ្យលោកប្រសិទ្ធិដែរហ្នឹងមកគេអត់ជឿមិនបើថាគ្មានលុយជាយន្តហោះមកស្រុកអូស្ត្រាលីឬក៏ស្រុកអាកាំងអីទេសួរអ៊ីស្លាមស្រុកយើងសួរមកសួរបាន10នាក់មក មានម៉ានៈយកឲ្យលោកសិទ្ធិខ្លះមានស្លាមម៉ានៈទៅស្រោចទឹកប៉ុន្តែបាននេះតែគេអត់ជឿគេជឿរឿងផ្សេងនៅវិធីរឿងជឿរបស់គេវាខុសពីយើងប៉ុណ្ណឹងវានៅជឿណា នេះមានឈ្មោះរៀនរកលុយសួរថាបើយើង ដឹងថាអ្វីដែលយើងជួបជាបាបកម្មពីមុនហើយឧទាហរណ៍ថា យើងបានជាជ្រុលយកប្តីគេដោយ មិនដឹងខ្លួន ពេលដឹងខ្លួនយើងក៏មានកូនចៅហើយ ពេលមិនដឹងមិនអីទេតែពេលដឹងរឿងករណានៅមិនសុខពេលដឹងរឿងករណានៅមិនសុខ ដាច់សិល5ទៀតដែលធ្លាប់ប្រកាន់យកយូរឆ្នាំហើយអឺបើបែកគ្នាអាណិតកូន បើបន្តធ្វើមិនដឹងមិនលឺហើយទទួលយកទៀតដូចយើងកំពុងសាងបាបកម្មថ្មីបន្តទៀតតើករណាគួរទៅតាមផ្លូវណា អឺហ្នឹងហើយរឿងប្រហែលជារឿងតខ្លួនយកបរោះហ្នឹងមិនដឹងថាគាត់ មានប្រពន្ធទេហើយគម្រមតដឹងមានកូនទៅហើយហ្នឹងហើយវាដាច់សិលទៅទៀតដែលខំរសាយូរហើយអត់មានដាច់សិលអីទេអាហ្នឹងស្ត្រីបើថាយើងមានប្តីហើយយើងទៅមានខាងក្រៅទៀតអាហ្នឹងបានដាច់ ចឹងណាយើងមានប្តីយើងមានចឹងបានក្នុងបល័យហៅថាស្វាមីហ្នឹងមានថាមានម្ចាស់មានប្តីហ្នឹងជាម្ចាស់ហើយយើងឲ្យបរោះដតីប៉ះពរខ្លួនប្រានរបស់យើងអាហ្នឹងបានដាច់សិលក៏ប៉ុន្តែអឺរឿងនេះរឿងយើងអត់បានទៅតាំងចិត្តទៅដើមប្តីអ្នកណាទេអត់ទេហ្នឹងយើងអត់ដឹងផងហ្នឹងយើងអត់មានដឹងផងហ្នឹង ប៉ុន្តែឥឡូវវាដឹងហើយហ្នឹងវាដឹងហើយក៏នៅតែមិនមិនដាច់សិលចឹងព្រោះអីព្រោះយើងអត់មានក្បត់បរោះនឹងផងណាហ្នឹងហើយប៉ិនគ្រាន់ថាជាមនសិកាដែលយើង គិតពិចារណាថាងជាស្រីដូចគ្នាបើដឹងថាប្តីមាន ក្រៅទៀតអីចឹងណា គេមានកូនគេមានចៅហ្នឹងហើយបើដឹងថាដីនឹងមកអញ្ញាញ៉ៃជាមួយយើងអញ្ចឹងគ្នានោះវាមិនដឹងថាកើតទុកប៉ុណ្ណាអានេះបើយើងគិតអញ្ចឹងព្រោះតការកើតទុកនេះវាមិនមែនកើតទុកតកូនយើងទេកូនយើងក៏កើតទុកដែរបើយើង ដាច់ដោយគ្នាទៅកូនយើងក៏កើតទុកបើយើងនៅទៀតប្រពន្ធដើមកូនដើមនោះក៏កើតទុកចឹងវិធីដោះស្រាយស្មាមិនអាចប្រាប់មួយម៉ាត់បានទេអាហ្នឹងវាស្រេចនៅលើការនិយាយគ្នាច្បាស់លាស់ជាពិសេសជាមួយដៃគូនឹងតែម្ដងហើយឬក៏អាចនិយាយគ្នាជាមួយប្រពន្ធដើមនឹង យើងសារភាពត្រង់ថាយើងអត់ដឹងហ្នឹងហើយហើយឲ្យប្តីហ្នឹងគាត់ជាអ្នក សម្រេចចិត្តទៅជួនកាលបើសិនជាទាំងសងខាងហ្នឹងប្រពន្ធទាំងពីរហ្នឹងស្ម័គ្រចិត្តថារួមអញ្ចឹងតទៅទៀតអាហ្នឹងវាស្ម័គ្រចិត្តទាំងសងខាងក៏វាទៅជាមួយផ្លូវដែរប៉ុន្តែបើវាមិនសុខចិត្តទាំងសងខាងសម្របសម្រួលឲ្យយកទាំងពីរហ្នឹងវាមិនមែនជាដំណោះស្រាយទេអញ្ចឹងមិនថា រឿងនេះមិនមែនជាវិធីសាស្ត្រមួយឲ្យអាចចេញរួចទេវាទាល់តែមើលស្ថានភាពទាំងសងខាង ហើយមើលស្ថានភាពបរោះនឹងទៅទៀតព្រោះតើបរោះនឹងគាត់ទទួលខុសត្រូវមិនព្រោះរឿងរឿងរបស់គាត់ អ្នកដែលត្រូវទទួលខុសត្រូវធំជាងគេហ្នឹងគឺបរោះហ្នឹងតើគាត់ត្រូវសម្រេចចិត្តយ៉ាងម៉េចហើយយើងនេះអ្នកដាច់សិលអត់មានដាច់ទេបើយើងដឹងថា គេមានប្រពន្ធហើយយើងទៅដណ្ដើមយករបស់គេអាហ្នឹងអាហ្នឹងវានៅក្នុងសង្គមវាមិនល្អហើយប៉ុន្តែអឺយើងអត់ដឹងអញ្ចឹងអារឿងអត់ដឹងហ្នឹងมันមានទោសអាហ្នឹងព្រោះអត់ដឹងប៉ុន្តែលើពីដឹងទៅនេះដើរទៅផ្លូវណា Mm-hmm. ថ្មមិនអាចសម្រេចចិត្តជំនួសបានទេបានគ្រាន់ថា ដូចថ្មនិយាយចឹងថា អ្នកទទួលខុសត្រូវធំជាងគេគឺបរោះនឹងកៅស៊ូគាត់ឲ្យគាត់ជាអ្នកសម្រេចដើរជាមួយយើងហើយដើរជាមួយយើងហើយមិនមិនប៉ះពាល់ដល់អារម្មណ៍ខាងនោះដែរទេជាងកាលមកខាងយើងវាទៅជាធ្វើបាបខាងនោះទៀតអានឹងវាពិបាកដែរ រឿងនេះសាររឿងពិបាកប៉ុន្តែបើសិនជាយើង មានសេចក្តីអនុគ្រោះច្រើន ពីមិនចង់នាំទុកឲ្យគេយើងសុកចិត្តលះបង់ខ្លួនយើងទៅចោះអាហ្នឹងវាឆាប់ចប់ហ្នឹងវាយើងយើងយើងគិតឃើញថាវាជាបញ្ហាព្រោះយើងអ្នកសួរហ្នឹងយើងគិតឃើញថាវាជាបញ្ហាហើយផ្លូវផ្លូវដើររបៀបហ្នឹងគឺផ្លូវមានបញ្ហា ហើយតើអ្នកណាជាអ្នកមិនប្រឡែងនៅនឹងឈឺយូររឿងហ្នឹងអហើយមានកូនមានអីទៅទៀតចឹងបានរឿងនេះរឿងជាអឺបទពិសោធន៍មួយ សម្រាប់នារីដ៏ច្រើនទៀតដែរណាមុននឹងយើងសម្រេចចិត្តអីមើលប្រវត្តិមនុស្សផង បថុយបថុយយើងចេះតែសម្រាប់ជោគវាសនារបស់យើងភ្លាមភ្លាមនឹងមិនបានសាកសួរច្បាស់លាស់ប្រវត្តិនៅណានៃច្បាស់លាស់អីចឹងឯងចេះតែបដោយទៅនឹងវាជាជាកំហុសមួយដែរកំហុសមួយយើងពេលបិទតែយើងមិនដឹងប៉ុន្តែរឿងដែលយើងមិនស៊ើបសួរប្រវត្តិឲ្យបានជាក់លាក់ហ្នឹងគឺអឺវាជាកំហុសមួយដែរចឹងបាន ចម្រៀងតាក្រមងុយគាត់ថាអឺកូនអាយកូនស្រីយកប្រពន្ធប្តីឲ្យយកស្រុកចិត្តបើយកស្រុកឆ្ងាយឲ្យម្ដាយពិនិត្យឲ្យត្រូវត្រាំពិតតាមពងសាវតាណាអានឹងពីមុនទេប៉ុន្តែថាឥឡូវវាហុះហើយវាជ្រុលដែរអ្នកសួរក៏ថាដែរថាវាជ្រុលដែរហើយដែលហ្នឹងហើយ ប៉ុន្តែសេចក្តីទុកផ្លូវចិត្តគ្រប់បែបយ៉ាងទាំងអស់នេះមិនមែនជាទុកផ្លូវកាយទេគឺវាពាក់ព័ន្ធនឹងទុកផ្លូវចិត្តណាអញ្ចឹងបញ្ហាហ្នឹង យើងចាត់ទុកថាធំប៉ុណ្ណាអញ្ចឹងវាត្រូវទៅវាស់ជាមួយនឹងយើងជាប់ប៉ុណ្ណាណាបញ្ហារបស់អ្នកសួរហ្នឹងថាតើបញ្ហាហ្នឹងធំប៉ុណ្ណាវាមិនមែនរឿងនងធំប៉ុណ្ណាតែថាយើងសំខាន់យើងជាប់ប៉ុណ្ណាយើងជាប់ជាមួយបរិះហ្នឹងប៉ុណ្ណា ហ្នឹងវាជាប់ខ្លាំងបញ្ហាខ្លាំងតែបើមិនសូវជាប់បញ្ហាហ្នឹងងាយដោះទេព្រោះធាតពិតតាមសភាវៈវាអត់មានជាប់គ្នាទេមនុស្សយើងចិត្តទេវាជាប់ឃើញអញ្ចឹងបានអឺចិត្តកហបដីលោកឧទាហរណ៍ឧទាហរណ៍ឲ្យងាយយល់ថា គោគោសនិងគោខ្មៅរបស់នឹងមើលគោសហើយនឹងគោខ្មៅគោខ្មៅមិនមែនជាប់នឹងគោសគោសមិនមែនជាប់មួយគោខ្មៅប៉ុន្តែវាដើរទៅណាមិនរួចព្រោះអីព្រោះខ្សែខ្សែនឹងតណ្ហាណា បញ្ហាធំបំផុតចំណងគឺចំណងចិត្តដែលជាចំណងតណ្ហាជាយបល់ថ្មា បើគេនោះមានកូនដែរជាមានគ្រួសារមានអីដែរហើយបរោះហ្នឹងរបៀបអញ្ចឹងអាត្មាអត់បន្តនេះមើលអាត្មាខ្លួនឯងអាត្មាអត់បន្តឲ្យគាត់ទៅ នៅជាមួយប្រពន្ធគាត់វិញចាហើយយើងបានឲ្យគាត់ទទួលខុសត្រូវចិញ្ចឹមកូនខ្លះទៅមានអញ្ចឹងណាអាហ្នឹងអាហ្នឹងបើអាត្មាទេណាកុំយកតាមអាត្មាហើយអាត្មាទៅដោះស្រាយឲ្យយ៉ាងណានោះដោះមិនកើតទេវាពាក់ព័ន្ធថាទៅចិត្តរបស់យើងនឹងយ៉ាងណាទៅទៀតណាហ្នឹងហើយអ្នកដតីសិតតែមានកលឹះប្រាប់អញ្ចេះប្រាប់ចុះប៉ុន្តែខ្លួនយើងផ្ទាល់ដែលយើងរੋច្រកវាអត់ឃើញ ហើយច្រកដែលមិនឃើញហ្នឹងវាគ្មានអីក្រៅពីផ្លូវចិត្តថាជាប់ប៉ុណ្ណា របស់មួយដែលយើងបោះចោលមិនបានវាមិនសំខាន់តែវាថ្លៃប៉ុណ្ណាទេតែថាវាស្រឡាញ់វាប៉ុណ្ណារបស់ដែលយើងលះចោលបានឬមិនបានវាមិនសំខាន់ថារបស់ហ្នឹងទិញមកពីណារបស់ហ្នឹងម៉ូតអីរបស់ហ្នឹងថ្លៃប៉ុណ្ណាអត់ទេសំខាន់យើងនៅជាប់ជាពាក់មួយវាប៉ុណ្ណាណាសំបីតែมันមាន តម្លៃច្រើនក៏ដោយតែយើងនៅជាប់ជាពាក់បោះចោលមិនបាន នឹងចឹងទៅច្រកណាអញ្ចឹងត្រូវមើលចិត្តរបស់យើងទៅច្រកណាអញ្ចឹងមុននឹងដោះស្រាយបញ្ហាត្រូវដាក់គោលដៅថាតើបន្តមួយគាត់ទៀតចិត្តណាចង់បន្តមួយគាត់ទៀតឬក៏ឈប់ត្រឹមនឹងត្រូវដាក់ដាក់ឲ្យជ្រើសយកតែមួយឯងហើយបានយើងដោះស្រាយ យកអាចំណុចចិត្តណាមួយដែលខ្លាំងជាងគេហើយយកអាហ្នឹងយកអាហ្នឹងហើយគឺរលអាវិហិតស្រ័យហ្នឹងឲ្យបានតែបើថាជ្រើសរើសទិសមួយដែលត្រូវដើរមិនបាន ទេ វានៅកដាលភក់ហ្នឹងឯងឧទាហរណ៍ដូចផ្លូវមានពីរអញ្ចឹងអាមួយទៅលិចអាមួយទៅកើតទៅកើតទៅលិចទៅកើតទៅលិចជ្រើសបានតែមួយឯងផ្លូវសិតពិបាកដូចគ្នា បើយើងជ្រើសយកទិសដែលត្រូវទៅបានហើយពិបាកមិនក៏ត្រូវតែដោះដែរក៏ត្រូវតែទៅដែរហើយអត់មានអាឡ័យក្រោយទៀតទេគឺត្រូវមើលអាផ្លូវដែលយើងជ្រើសឲ្យដើរទៅឲ្យបានហ្នឹងហើយអញ្ចឹងបើថាត្រូវនៅមួយគ្នាអញ្ចឹងដោះស្រាយរឿងថានៅជាមួយគ្នាតើសម្របសម្រួលមួយគ្រួសារដើមយ៉ាងម៉េចជាមួយគាត់ម៉េចហើយអ្នកដែលដោះស្រាយធំបំផុតគឺរឿងបរោះនឹងឯងហើយបើត្រូវបែកគ្នាអត់មានគិតថាបើសិននៅមួយគ្នាទេអត់មានបើសិនទៀតទេ បើសិនមើលមួយគ្នាចេះចេះចេះអត់ទេបើថាគិតថាបែកគ្នាគិតថាធ្វើម៉េចដើម្បីតែបែកហើយវា មិនប៉ះពាល់ដល់កូនចៅអីចឹងយើងរកវិធីសាស្ត្រចឹងប៉ុន្តែមុននឹងមុននឹងដោះបានដូចស្មាថារករករអាគោលដែលត្រូវទៅនឹងឲ្យបាននៅឬទៅចឹងនៅឬទៅចឹងផ្លូវនឹងមានពីរមួយទៅមុខមួយទៅក្រោយហ្នឹងហើយមិនដើរដើរដើរងាកមើលនេះអត់ទេអានឹងដោះអត់ចេញដោះអត់ចេញទេ មានរឿងប្តីប្រពន្ធច្រើនណាស់ដែលមានបញ្ហាហើយដោះហើយជាងការសាច់ញាតិនឹងជួយដោះអអញ្ចឹងទៅមកត្អូនថាគេវ័យធ្វើបាបចេះចេះចេះចេះចេះចេះចេះចេះបងប្អូនជួយដោះអអញ្ចឹងទៅ សម្រេចចិត្ត100%ថាឈប់ទៀតហើយចាណិតជាជួយទៅឲ្យបែកគ្នាទៅឧទាហរណ៍ណាដល់ពេលជួយហើយអញ្ចឹងទៅស្ងាត់ស្ងាត់លោបទៅត្រូវគ្នាវិញទៅត្រូវគ្នាវិញនាំគ្នាស្អប់បងប្អូនហ្នឹង រឿងបែកគ្នាពីមុនមកពីបងប្អូនអញ្ចឹងជាជាដូចគ្នានេះដែរអាត្មាអត់អាចឲ្យយោបល់អីបានថាត្រូវបែកឬមិនត្រូវបែកទេប៉ិនខនប្រាប់ថាត្រូវរੋចំណុចទៅឲ្យបាននៅឬទៅហើយយកបានតែមួយណាហើយតែយកមួយហើយកុំបកក្រោយហើយមិនបាច់ស្ដាយក្រោយឧទាហរណ៍ឥឡូវយើងបន្តដល់បន្តទៅយើងគិតថាវាមិនអីទេបន្ត ទៅយើងសម្របសម្រួលគ្នាថ្ងៃក្រោយរឿង មិនស្ដាយក្រោយទៅកុំតែបន្តកុំអីវាមិនរឿងបាច់បាច់ស្ដាយអញ្ចឹងព្រោះអញសុកចិត្តជ្រើសយកអាផ្លូវបន្តវាពិបាកអញ្ចឹងហើយបាច់បើសិនអីទៀតទេតែយើងជ្រើសមិនបាច់បើសិនទេជ្រើសហើយកុំបើសិនអញ្ចឹងណាដូច្នេះពាក់ព័ន្ធនឹងបញ្ហានេះគឺពាក់ព័ន្ធនឹងផ្លូវចិត្តយ៉ាងសំខាន់គ្មានអ្នកទី3ណាទៅជំនួសយើងបានទេរឿងហ្នឹងហើយស្មុគស្មាញមែនមកទទួលស្គាល់រឿងអញ្ចឹងណា ព្រះអង្គក៏ត្រាស់ដែរថាចំណងនៅក្នុងលោកនេះគ្មានចំណងអីដែលវារឹងវាវាវាស្អិតវាពិបាកស្រាយជាងចំណងក្នុងកូនក្នុងប្រពន្ធក្នុងជាពិសេសគឺចំណងចិត្តហ្នឹងមកអត់មានទេចំណងខាងក្រៅមានខ្នោះមានឃ្នៀងអាហ្នឹងវាគង់មានសោមានអីចាស់ប៉ុន្តែនេះចំណងល្អិតពិបាកស្រាយថាពិបាកស្រាយ មានតែបុគ្គលខ្លួនឯងទេដែលចម្រើនការយល់ដឹងទៅទៅដឹងថាទៅដើរផ្លូវណាបានណាដូចយើងថាបើបែកគ្នាអាណិតកូនយើងអាណិតតកូនយើងមិនកូនគេក៏ត្រូវអាណិតវិញមែនទេដល់សកលទុកដូចតែគ្នាហ្នឹងបើយើងយកតួអាណិតវាទៅអាណិតទាំងសងខាងវាកុំកុំអាណិតតកូនយើងអញ្ចឹងណាហ្នឹងបានយើងល្អ ប៉ុណ្ណឹងចុះអាត្មាសូមចូលរួមពិបាកផងរឿងនេះគឺពិបាកណាស់បើរឿងនឹងកើតចំពោះអាត្មាក៏អាត្មាពិបាកដែរអាត្មាចេះនិយាយចឹងបានដោយសារវាមិនតាន់មាន បញ្ហាចឹងបើបញ្ហាចឹងមកដល់ក៏អាត្មាពិបាកដូចគ្នាសារភាពបាទ តាំងពីបានស្ដាប់គុណម្ចាស់ទេសនាមកខ្ញុំកណាយល់ថាខ្ញុំកណាលងងជាងពាក់កណ្ដាលជីវិតដែលត្រូវចាស់ចាស់និងប្រសង់ជាច្រើនទេសនាកុហកអឺខ្ញុំកណាបានមានអារម្មណ៍ថាដូចដេកលក់ចិត្ត50ឆ្នាំស្ដាប់លោកទេសនាកាលពីមុន គិតថាមិនល្អចាញ់យេស៊ូដាច់ព្រោះគិតតែបននេះបននោះ ជឿនេះជឿនោះលបឡែពេញឡាពេញនឹងធ្វើឲ្យកណាទៅដើរតាមយេស៊ូយ៉ាងយូរកណាពេលទៅដល់យេស៊ូក៏យល់ថាខុសដែរតែខុសតិចជាងខាងព្រះពុទ្ធព្រោះគេឲ្យជឿតែព្រះនៅឋានសួគ៌ក្រៅពីនឹងគឺណូគេអប់រំឲ្យតែចេះជួយ មនុស្សឥឡូវខ្ញុំកណាយល់ស្រឡាញ់មេរៀនព្រះពុទ្ធណាស់ ដោយសារបានស្ដាប់គុណម្ចាស់ចង់សូមគុណម្ចាស់ទេសនា អំពីជំនឿទាំងឡាយដែលមិនមែននៅក្នុងពុទ្ធសាសនា ដើម្បីឲ្យយកទៅចាក់ឲ្យលោកយាយកណាស្ដាប់មួយថ្ងៃមួយថ្ងៃ គិតតែបន់សុំសុកឲ្យទៅលឺលោកអង្គណាពូកែនឹងដឹងតែទៅហ្មងបើមិនទៅតាមគាត់គាត់នឹង បាយអត់ទឹកបាទអាណិតគាត់ព្រោះជំនឿនឹងវាចាក់ជ្រៅទៅក្នុង ចិត្តរបស់គាត់ខ្លាំងពេកហ្មងណាវាបាក់ភ្នត់នឹងហើយអញ្ចឹងបាន នៅក្នុងអឺព្រះវិន័យបិដកព្រះអង្គសម្ដែងពីមហាចៅព្រះអង្គប្រៀបធៀបថា ចោរដែលចូលទៅប្លន់ទីក្រុងលើកគ្នា10នាក់20នាក់100នាក់ទៅប្លន់ខ្លះក៏ចាប់ចម្រិតខ្លះវាយធ្វើបាបម្ចាស់របស់រហូតដល់ប្លន់សម្លាប់ទៅទៀតព្រះអង្គថានឹងមិនសាហាវដូចអ្នកនៅក្នុងពុទ្ធសាសនានេះដឹកនាំគេខុសហើយណាបាទ ណាការដឹកនាំខុសនៅក្នុងពុទ្ធសាសនានេះព្រះអង្គថាជាចោលដល់ក្រៃលែងពីព្រោះអីប្លន់សម្បត្តិរបស់គេប្លន់សម្បត្តិសទ្ធាត្រូវសទ្ធាបញ្ញារបស់គេនេះដូចថាកំណើតរបស់គេកើតមកវាវាសំគួរតែទទួលបាន នៅស្អីដែល ត្រឹមត្រូវប៉ុន្តែយើងប្រឡែប្រឡប់ទៅគ្នាលប់មកជីវិតហ្មងហើយ ព្រះអង្គត្រាស់ឧបមាទៅទៀតថាបើនិយាយពីពីមហន្តរាយវិញព្រះអង្គថាចៅដែលទៅប្លន់ទីក្រុងហ្នឹងយ៉ាងច្រើនអស់សម្បត្តិយ៉ាងច្រើនគេកាត់ដៃកាត់ជើងអឺបើយ៉ាងច្រើនជាងហ្នឹងទៅទៀតស្លាប់ប៉ុណ្ណឹងចាតែទុកទោសដែលកើតព្រោះចោលប្លន់នោះมันបានបំផ្លាញទឹកថេទេมันបានធ្វើឲ្យគេងងឹតទេ ហើយមិនជាបច្ច័យឲ្យធ្លាក់ទៅអបាយភូមិទេក៏ប៉ុន្តែ ការដឹកនាំខុសនេះវាវាអត់ឃើញស្លាប់អត់ឃើញអីទេក៏ប៉ុន្តែវាស្លាប់ផ្លូវបញ្ញាស្លាប់ភាពភ្លឺស្វាង ដែលមនុស្សគ្រប់គ្នាវាមាននាមទុនគួរតែបាននៅពន្លឺគឺការយល់ដឹងត្រូវប៉ុន្តែយើងទៅបន្លែប្រឡប់ទៅគ្នាឡប់មកជីវិតនឹងហើយអញ្ចឹងសន្សំអាពូជខុសមកជីវិតនឹងហើយបាត់បង់ទាំងកំណើត បន្ទាប់ពីស្លាប់ទៅទៀតអានឹងដែលព្រះអង្គថា គឺគ្រោះថ្នាក់អន្តរាយ ជាងចោរដែល មានអាវុធក្នុងដៃអឺចូលទៅប្លន់ទីក្រុងទៅទៀតនឹងចឹងប៉ុន្តែធ្វើម៉េចអឺក្នុងចក្រវាលនឹងភាពងងឹតវាច្រើនជាងពន្លឺជាធម្មតាអញ្ចឹង ចឹងបានសម្រាប់អ្នកដែលយល់ត្រូវតាមមេគាពុទ្ធហ្នឹងមួយមួយគឺនឹងយល់ច្បាស់ដោយខ្លួនឯងចឹងដូចញោមអឺធ្លាប់បានពីមុនក៏ជាប៊ូឌីសក្រោយមកទៅ ខាងយេស៊ូអីចឹងក្រោយមកក៏យល់ធម៌ពុទ្ធអីចឹងមកជួបមនុស្សដូចញោមហ្នឹងច្រើនហើយច្រើនប៉ុន្តែនៅពេលដែលមកយល់ធម៌ពុទ្ធវិញមិនមែន យល់ដូចជាដូនជាតាយើងហ្នឹងទេមិនមែនទេយល់ដល់ធម៌ព្រះអង្គមែនទេហ្មងបានឃើញថា completely different មកហ្នឹងហើយប៉ុន្តែយ៉ាងណាក៏ព្រះបរមគ្រូព្រះអង្គត្រាស់ថាសច្ចង្វេអមតាវាចា ពាក្យពិតជាពាក្យមិនស្លាប់ទោះបីយើងនិយាយទៅវាត្រូវគេស្អប់ត្រូវគេមិនចូលចិត្តអីក៏ពិតមែនក៏ប៉ុន្តែ នៅក្នុងនោះក៏ពងមានអ្នក មានពូជទិដ្ឋិត្រូវ សមាទិដ្ឋិនឹងចាប់បានហើយនៅពេលទៅចាប់បានចំមកចំណុចត្រូវរបស់ពពុទ្ធហ្នឹងដែលឡើងងាករេកើតហ្នឹងមិនងប់ទេណា ងប់ផ្សេងអាងប់ជ្រុបអត់មានឃើញពលឺអីទេអានោះ គឺស្រឡាញ់យកងាប់ចោលមកប៉ុន្តែបើដើរតាមមេគេប្រពុតមានសទ្ធាខាងដើមមាន បញ្ញាជាជង្គោតតួបញ្ញាហ្នឹងគឺ សម្រាប់កាត់ក្រី សម្រាប់វិនិច្ឆ័យខុសត្រូវនឹងមកនឹងចឹងចឹងបានថ្មជួបនៅនេះជួបបរទេសអីចឹងនិយាយគ្នាដូច ដូចឆាប់ចាក់ចូលដូចឆាប់ហើយជួបសិទ្ធពួកគ្រីស្ទៀនសិទ្ធពួកមូស្លីមអីក៏មានដែរខ្មែរតែជួបដល់ពេលនិយាយនឹងដល់ពេលនិយាយដល់ជំនឿកន្លែងហ្នឹងពួកគាត់ឆាប់ចាប់បានហើយនិយាយតែបន្តិចទៅគាត់យើងយកតាតាស្អីដែលអាចអនុវត្តបានយកទៅនិយាយតែអញ្ចឹងទៅសុំសភៅរៀន ហើយសួរភ្លាមសួរថាតើខ្ញុំដើម្បីឲ្យយល់ទៅដល់ជំរឿទៅទៅណាទៅទៅវត្តទៅទៅអីដល់កន្លែងហ្នឹងផាសង្វេកទៀតមកអូវាគាត់ទៅវត្តយ៉ាប់ទៀតហើយគិតចឹងគិតម្នាក់ឯងទៅវត្តយ៉ាប់ទៀតទៅដល់ប្រកាសជាគេឲ្យទៅបន់ចឹងហើយទៅឲ្យទៅដុតធូបទៅឲ្យទៅស្រោចទឹកខ្វាយបារាំងអីចូលទៅវត្តចងបោះចងអីបើកោកដែរហ្នឹងចឹងបាន ស្មាប្រាប់ website ប្រាប់អីអីដែលល្អល្អឲ្យពួកគាត់ អានគាត់រៀនទៅកុំឲ្យវា ប្រឡាក់អារឿងស្អីទៅដូចជាស្លែឬក៏ដូចជា ផ្ទាំងបាំងមិនឲ្យឃើញលំអធัวរបស់ពុទ្ធហ្នឹងហ្នឹងហើយនិយាយរួមទៅមេគារបស់ពុទ្ធគឺនៅក្នុងក្របខណ្ឌដែលយើងអាចពិសោធន៍ដោយខ្លួនឯងបានព្រះអង្គអត់បំភ័យយើងព្រះអង្គអត់ បយុះយើងប្រឡាចយើងអត់ទេហ្នឹងហើយហើយបើយើងចេះតែជឿហ្មងព្រះអង្គថាមនុស្សអន់មនុស្សអន់មាន4ប្រភេទព្រះអង្គថាកម្រិតអន់ស៊ីមមកអន់ហ្មងទី1ឆាប់ជឿនិយាយអីជឿនិយាយអីជឿបាក់មនុស្សបែបហ្នឹងព្រះអង្គថាពិបាកណាទី2អត់មានទុនសម្រាប់គិតស្តៀងតែគ្នានេះមួយ ឆាប់ជឿ មួយទៀតគ្នាអត់មានទុនសម្រាប់គិតគឺមនុស្សហ្នឹង being told រហូតគឺតើគេប្រាប់ធ្វើអីធ្វើហ្នឹងធ្វើអីធ្វើហ្នឹងឲ្យមានកំណត់ថាចេះថាសង្ស័យថាអាហ្នឹងខុសត្រូវអត់ចេះអាហ្នឹងក៏ងាយងាយរកផ្លូវត្រូវឃើញប៉ុន្តែប្រពៃណីយើង ខ្លះយើង យើងអាចល្អហើយនឹងមិនសូវល្អដូចយើងចំណាំហ្នឹងកាលណាស្ដាប់បង្កប់មនុស្សដែលចេះស្ដាប់បង្កប់ចាស់ទុំនឹងមនុស្សល្អពីមុនមកយល់ចឹងដែរប៉ុន្តែយូរយូរទៅទេដូចមិនកើតទេព្រោះចាស់ខ្លះមានចិត្តតែត្រូវឯណាមិនឲ្យតែចាស់សិតតែត្រូវឯណាចាស់ដូចទេវតាអីចាស់ដែរតា ចាស់ដូចនាងចិញ្ចាយហ្នឹងក៏ចាស់រាប់ពាន់ឆ្នាំហើយមិនចេះថាត្រូវអីហើយខ្មែរយើងយើងច្រឡំពាក្យគោរពហើយនឹងការស្ដាប់បង្គាប់បើមនុស្សចេះគោរពទៅជាមនុស្សល្អត្រឹមតែស្ដាប់បង្គាប់មិនតន់ជាមនុស្សល្អមែនទេណា ព្រោះមនុស្សគ្រាន់តែស្ដាប់បង្គាប់មិនសូវបានវិនិច្ឆ័យខុសឬត្រូវទេធ្វើម៉េចគេប្រាប់ចឹងហើយត្រូវធ្វើចឹងចាស់ធ្វើអញ្ចឹងត្រូវតែធ្វើអញ្ចឹងអឺញាតិញោមដែលស្ដាប់คลิปមួយកាអាត្មាទៅស្រុកយើងទៅខ្មែរ ជាដូនម្នាក់ហ្នឹងគាត់កូនគាត់ស្ដាប់យល់គាត់ក៏ស្ដាប់ខ្លះដែរ និយាយចុះនិយាយឡើងនិយាយចុះនិយាយឡើងក្រយល់តាយល់ទេយល់ប៉ុន្តែអាគុំសមអាយុទៅទៀតហ្នឹងតែមើលដូចយល់ចង់ឃើញយល់យល់ហើយប៉ុន្តែអាគុំសមអាដែលបានអាត្មាដាក់អាត្មានិយាយថាងក្នុង software គាត់ហ្នឹងក្នុងបេះដូងគាត់ហ្នឹងដូច memory lock អញ្ចឹងណា បានតែផ្លេលុបមិនកើត ថតបញ្ចូលអត់កើតវា full memory full ហើយ lock ទៀតដល់ lock ជាប់អាលុបក៏មិនកើត format ក៏មិនកើតថតបញ្ចូលថ្មីក៏មិនកើតបានត្រឹមតែ play អញ្ចឹងគាត់គឺបញ្ចូលយូរហើយដូចនេះម្ដាយយើងដូចដូចម្ដាយឬក៏ជីដូនរបស់អ្នកសួនហ្នឹង លឺណាបកែចង់ទៅបើមិនបានទៅអត់បាយអត់ទឹកអីចឹងគឺបញ្ចូលតាំងគាត់ទៅមិនកើតម៉េះកូនណាឲ្យធ្វើអញ្ចេះបានសុកធ្វើអញ្ចោះបានសុកធ្វើអញ្ចេះបានសុកធ្វើអញ្ចោះបានសុកគឺទៅរកសុកក្រៅរហូតហើយពពុតអីណាដែលបរៀនអញ្ចឹងសុកវាមានពីរមានសុកទៅជាសន្មត់ហើយនឹងសុកជាអសង្កតៈឥឡូវយើងនិយាយថាសុកសន្មត់ចាសុកសន្មត់ក៏មិនអាចនៅខាងក្រៅដែរ វាកើតពីការគិតត្រូវដដែលគិតត្រូវធ្វើត្រូវនិយាយត្រូវហ្នឹងហើយមានសុខអីណា នៅខាងក្រៅមួយអត់រឿងខាងក្រៅបាន ត្រឹមអំណាចអរមណបច្ច័យរឿងតែមួយយើងគិតត្រូវធូរគិតអត់ត្រូវតឹងឃើញទេគិតខុសតឹងអញ្ចឹងបានមនុស្សខ្លះរឿងប្រប៉ិនគ្នាខ្លះស្លាប់ខ្លួនខ្លះអត់ស្លាប់ឯងចុះរឿងរឿងប៉ុណ្ណឹងដូចគ្នាមិនក៏គេស្លាប់ខ្លះអត់ស្លាប់តែមិនមែនវារឿងឯង មែនតែនថាតើគិតម៉េចសិល្បៈនៃការគិតនឹងគិតម៉េចពុទ្ធបង្រៀនសិល្បៈនៃការគិតឧទាហរណ៍ដូចដូចមហាសិទ្ធិសិង្ហបុរីមួយហ្នឹងមិនមហាសិទ្ធិយើងចាត់ទុកថាដូចសិទ្ធិប្រហែលជាជិត20ឆ្នាំមុនរឿងហ្នឹងគាត់ដាក់ទុន10លានដុល្លារឃើញទេគាត់សង្ឃឹមថាចំណេញបានច្រើន តែចឹងវាបានមកវិញបាន9លានខាតអស់1លានទាញកំភ្លើងផ្លេចបាញ់ខ្លួនឯងស្លាប់វាមានតលក្រដល់ថ្នាក់អត់បាយណាមិនខ្លះគេខាតជាងគាត់ទៀតមិនគេអត់ស្លាប់អញ្ចឹងសួរថាតើមកពីខាតនោះឬក៏មកពីសម្ពាធនៃការគិតអត់ត្រូវឃើញទេរឿងគិតអត់ត្រូវ គិតអត់ត្រូវវាទៅជាធ្ងន់ណាហើយព្រះបរមគ្រូព្រះអង្គពង្រៀនរឿងហ្នឹងពង្រៀនរឿងវិធីសាស្ត្រនៃការគិតចឹងណាដូចថ្មហងៃគេជេរប្រមាថអីច្រើនអីចឹងមិននឹងដឹងមិនមែនទេខ្លះប៉ុន្តែគេជេរ capture ផ្ញើមកអីអីចឹងណាថ្មជា ប្រាប់ទៅជាងកាគាត់ជេរចង់ច្រឡោតជំនួសថ្មអីចឹងណារឿងព្យាបាលមិនមែន មិនថាព្យាបាលអ្នកជេរយើងទេព្យាបាលចិត្តយើងដូចប្អូនអ្នកកំពុងតែពិបាកហ្នឹងវាមិនមែនអ្នកជេរយើងពិបាកទេបើអញ្ចឹងយើងអ្នកពិបាកឃើញទេអកុសលក្នុងចិត្តគេហ្នឹងហើយបើគ្នាមានតែប៉ុណ្្នឹងយើងចង់បានអីពីគ្នាឃើញឃើញដល់សភាវៈចិត្តអញ្ចឹងហើយបើចេញគ្នាមកចេញអញ្ចឹងហីយើងមិនឧទាហរណ៍ដូចក្នុងផ្លែឈើមួយដែលវាផ្អូមឡប់អញ្ចឹងណាហើយយើងជាតែមិនសុខចិត្តទៅច្បាច់ចង់ឲ្យបានរបស់កោបចេញពីហ្នឹងចេញថាម៉េច បើវាផ្អូមទៅហើយហ្នឹងវាត្រូវតែចេញជូរផ្អូមអញ្ចឹងហើយឃើញទេនឹងអញ្ចឹងហើយរឿងនិយាយនឹងនិយាយណាស់និយាយដល់គេខឹងលែងគិតដល់គេខឹងអត់ទៀតណាថ្ងៃហ្នឹងគាត់តែដឹងថាគាត់តែគិតថានិយាយយ៉ាងម៉េចមានប្រយោជន៍ដល់អ្នកស្ដាប់និយាយចឹងអឺសុចិនអិនអិនដ្រេអិនដ្រើអិនដ្រេ បាទគុំខ្ញុំកណាសំណួរថាតើគុំម្ចាស់មានស្គាល់ភេកនិយាយបញ្យលជាភាសាបារាំងទេ ព្រោះខ្ញុំកណាកំពុងជួយបញ្យលអភិធម្មទៅស្វាមីគាត់ជាជនជាតិបារាំងហើយខ្ញុំកណាបញ្យលដល់គាត់ពុំបានក្បោះក្បាយទេអឺដូចជាមិនបានដឹងដែរបងស្មាអត់ ដែលមើលបរាំងអត់ចេះចេះតែ bonjour អីតិចតួចអឺចាំថ្ងៃក្រោយបើមាន website ណាល្អចាំមកប្រាប់ មើលធ្លាប់មើលតែភាសាពីរឯងមែនក្រៅពីខ្មែរមើលតែភាសាថៃហើយនិងអង់គ្លេស មួយទៀតឈ្មោះដងស្រីស្រីខួចគេសួរខ្ញុំកណាចែកប៉ុនបានប្រមាណគីឡូកណាយល់ថាប៉ុននរណាធ្វើនរនោះបានប៉ុន្តែការជូនប៉ុនតាមបណ្ដាញសង្គមគេសួរហើយសើចការចែកប៉ុនប៉ុន្តែកាលបើយើងត្រេកអរនឹងប៉ុនគេធ្វើហើយគឺចិត្តយើងសប្បាយ ហ្នឹងហើយកាលណាយើងយល់ថាបុណ្យគឺជាអ្វីវាអត់មានអីអឺត្រូវទៅតោះមួយអ្នកសោយនឹងទៅទៀតអ្នកសោយនឹងក៏គាត់មិនយល់ដែរពាក្យថាបាននឹងយើងគ្រាន់តែនិយាយជាភាសាសាមញ្ញប៉ុន្តែបើយើង សង្កេតឲ្យទៅដល់សភាវៈនៃកុសលសួរថាតើកុសលវាកើតឬអត់ បើកុសលកើតអាហ្នឹងបុណ្យណាទោះបុណ្យវាកើតឡើងប៉ុន្តែពាក្យថាបានគ្មានពីណាបានវាមិនពេលទៅបាបក៏គ្មានពីណាបានបុណ្យក៏គ្មានពីណាបានព្រោះសត្វលោកវាអត់ទាំងខ្លួនសម្រាប់បានទៅទៀតនឹងបើនិយាយអស់សច្ចៈធម៌វាគ្មានពីណាបានទេប៉ុន្តែវាកើតឬអត់ដូចជាភ្លើងដែលវាឆេះអញ្ចឹងណាយើងដុតជាគៀងទៅអណ្ដាតភ្លើងក៏មិនមែនបោះជាគៀងជាគៀងក៏មិនមែនបោះអណ្ដាតភ្លើងអញ្ចឹងណា ប៉ុន្តែយើងអាចនិយាយបានថាភ្លើងរបស់ជាគៀងយើងនិយាយដោយសន្មត់ថាអណ្ដាតភ្លើងហ្នឹងគឺអណ្ដាតភ្លើង របស់ជាគៀងទេមិនមែនអណ្ដាតភ្លើងរបស់ពិលទេមិនមែនអណ្ដាតភ្លើងរបស់ចក្រានទេប៉ុន្តែភ្លើងចក្រានហើយភ្លើងជាគៀងគ្មានអាណាម្ចាស់ទេយើងបើនិយាយពីសភាវៈដែលវាកើតឡើងភ្លើងឆេះតែប៉ុណ្ណាឆេះអាលត់បាត់ចឹងអាភ្លើងក៏វាបាត់អាចគៀងក៏គ្មានទុកភ្លើងអត់បាន ដូចគ្នាហ្នឹងមានពីណាបាន Mm-hmm. នឹងយើងរៀនសភាវៈតិចទៅយើងចែកបញ្ញត្តិនិងបរមត្តបញ្ញត្តិយើងអាចនិយាយថានរណាធ្វើបាននរណាធ្វើបុណ្យនរណាបានបុណ្យអានឹងនិយាយបញ្ញត្តិនិយាយបានមិនអីទេដោយយើងយើងនិយាយថាសំឡេងរបស់វិទ្យុអញ្ចឹងណាសំឡេងរបស់មញេអឺសំឡេងរបស់មេក្រូយើងនិយាយសន្មតបាន ខ្ញុំសួរថាឥឡូវតួមញេហ្នឹងវាຕົកសលេងនៅឯណាលឺហើយបាត់ហើយមានស្អីលុតទៅហើយយូរបន្តិចតាតួមញេក៏វាខ្ទេចខ្ទីដែរមានຕົកសលេងតាណាសលេងក៏មិនមែនបោះមញេមញេក៏មិនមែនបោះសលេងប៉ុន្តែគណៈហ្នឹងវាកើតអត់សលេងវាកើតអត់ពេលគេចាក់បឹងបឹងបឹងបឹងវាកើតអត់កើតកើតអញ្ចឹងយើងមើលទៅដល់ក្នុងសន្តានចិត្តរបស់យើងវិញដូចគ្នាអញ្ចឹងដែរនៅពេលដែលយើងពាក្យថាចែកប៉ុនឲ្យគេពាក្យចែកប៉ុនពាក្យ ពាក្យអឺខ្មែរយើងទេ ពាក្យថាចែកបុណ្យហ្នឹងប៉ុន្តែនៅ ក្នុងន័យពធមានន័យថាញ៉ាំងគេឲ្យត្រេកអរបត្តាបតិទានហ្នឹងទានអ្នកហ្នឹងឲ្យនៅចំណែកបុណ្យហ្នឹងមានន័យថាញ៉ាំងឲ្យអ្នកដតីត្រេកអរនៅអំពើល្អហ្នឹងឧទាហរណ៍ឥឡូវគ្រោះទឹកចំនួនណាយើង បានទៅធ្វើ ទៅជួយ សង្គ្រោះ មនុស្សបាន100គ្រួសារអីចឹងយើងក៏ផ្សព្វផ្សាយសេចក្តីល្អហ្នឹងដែលយើង បានធ្វើហ្នឹងចំពោះអ្នក កំសត់ជួនកាលស្ទះផ្លូវមកកើតដាក់ខ្សែដាក់អីឲ្យចឹងទៅគ្រោះថ្នាក់កាខ្លះនៅអង្គុយលើដំបូលផ្ទះយើងទៅជួយយកទូកយកអីទៅយកកត់មកចឹងទៅយើងក៏ប្រាប់មិនអួតទេ តែជាផ្សាយជាការផ្សាយអំពើល្អឲ្យគេត្រេកអរចំពោះអំពើល្អក្រៃលោកគេគេគិតឃើញទៅធ្វើដែរអញ្ចឹងណារបៀបផ្សាយអំពើល្អអញ្ចឹងណាហើយដល់យើងឃើញយើងអ្នកឃើញហ្នឹងឃើញអូគាត់នេះចិត្តល្អណោះគួរតែត្រេកអរនឹងអំពើល្អរបស់គាត់មិនបាច់ថាសាធុក៏បានប៉ិនចិត្តហ្នឹងវាវាទៅអជាមួយនឹងអំពើល្អហ្នឹងអាហ្នឹងឯងដែលហៅថាត្រេកអរនឹងបុណ្យរបស់អ្នករតីហៅថាអនុមោទនាបុណ្យរបស់អ្នករតីហ្នឹង ចុះបើចិត្តវាមិនព្រមឃើញថាជាអំពើល្អសោះឃើញតែរឿងអាក្រក់វិញ នឹងស្អីអាធ្វើប៉ុណ្ណឹងមកអួតអីទេអាចឹងណាឧទាហរណ៍ធាតពិតគាត់ធ្វើល្អមែនគាត់បានធ្វើល្អហើយចិត្តវត្ថុជនវាមានខ្លះហើយអារឿងចង់បរហាញចង់អីវាវាកើតឆ្លាស់គ្នាប៉ុន្តែចិត្តអាណិតទៅជួយនឹងគឺជាអំពើល្អពិតមែនហ្នឹងអាហ្នឹងដែលមនុស្សឆ្លាតគេមិនទៅយកអាកន្លែងកខិចទេ ដែលព្រះបរមគ្រូព្រះអង្គឲ្យពិនិត្យមើលអញ្ចេះទៅបើយើងឃើញថាកន្លែងល្អយើងអជាមួយនឹងសេចក្តីល្អទៅណាដោយពិខុដើររើសសម្ពុតបាំងស្គូលដេដាចវាមានដាចវាមានអសាច់ល្អហ្នឹងហើយវាមានដាចវាមានអសាច់ល្អអញ្ចឹងបើយើងចង់យកមកប៉ះជីវរវាដាចបន្តិចរបស់យើងមានមានដាចបន្តិចអញ្ចឹងទៅយើងចាំបាច់ត្រូវការកណាត់ធំណាយើងត្រូវការកណាត់បន្តិចតា ចឹងក៏តូបមួយហ្នឹងវាមានអាផុយវាមានអាក្រិចអញ្ចឹងវាមានអាកន្លែងល្អបន្តិចហែកយកអាបន្តិចហ្នឹងមកដេបានហើយមនុស្សហ្នឹងមិនទាស់ច្រើនទេមិនទៅឃើញក៏តូបមកខិចអវ៉ាអញ្ចឹងចោលអាសាច់ល្អដែរអញ្ចឹងឧទាហរណ៍ថានៅក្នុង ចិត្តបទជនយើងរៀនទៅច្បាស់ណាស់ថាបទជននេះណាវាមានចិត្តល្អតែរហូតនោះវានៅមានតួខ្លួនវានៅមានមានអ្នកវានៅមានអាការចង់បង្ហាញធម្មតាអញ្ចឹងរឿងបទជនហ្នឹង បើបើឲ្យអត់មានអាហ្នឹងវាទល់តែព្រះអរិយបុគ្គលណាយើងយល់ឲ្យបានអញ្ចឹងមើលហើយបើយើងចង់ថាទល់តែឃើញសុទ្ធសុទ្ធតែល្អសុទ្ធតែមកបានអញអជាមួយអានឹងដល់ទៅនៅមួយសង្គមអរិយបុគ្គលមនុស្សសង្គមពធជនទៅរស់ស្អីល្អសុទ្ធអញ្ចឹងនោះប៉ុន្តែសេចក្តីល្អមានបើមិនមានងាប់អស់ហើយមនុស្សនឹងវាយគ្នាងាប់អស់ហ្មងវាមានល្អដែរឃើញគ្រោះថ្នាក់ចុះទៅជួយណាជួយណាកាហ្នឹងល្អហើយ ឃើញអញ្ចឹងយើង សួរចិត្តយើងគណៈហ្នឹងថាចុះពេលពេលយើងគំទ្រអំពើល្អថានិយាយមកដល់មួយយ៉ាងទៀតថាអនុមោទនាបុណ្យហ្នឹងមានន័យថាគំទ្រអំពើល្អយើងគំទ្រយើងឯកភាពថាអំពើហ្នឹងល្អមែនគាត់ចុះទៅជួយគាត់មិនខ្លាចទេគាត់ចុះទៅជួយអីអស្ចារណាស់គាត់លះបង់ចិត្តយើងគំទ្រអំពើល្អចិត្តហ្នឹងគឺក្រិចឬក៏ចិត្តល្អ អាចិត្តល្អហ្នឹងហើយឈ្មោះថាបង្អោនបុណ្យរបស់ អ្នកដតីហ្នឹងមកដាក់ចិត្តយើងអាហ្នឹងយើងនិយាយដោយសន្មតទៀតក៏ប៉ុន្តែនិយាយទៅតាមសភាវៈពិតមានន័យថាមានសេចក្តីល្អរបស់អ្នកដតីហ្នឹងជាអារម្មណ៍បងអោនចិត្តត្រេកអរតាមអញ្ចឹងបនរបស់គេវានៅតែរបស់គេក៏ប៉ុន្តែមានរឿងរបស់អ្នកដតីហ្នឹងធ្វើឲ្យចិត្តនេះបងអោនទៅរកសេចក្តីល្អហ្នឹងចិត្តយើងវាល្អដែរអាចចិត្តល្អជាមួយអំពើល្អហ្នឹងហើយគាត់ថាអនុមោទនាបុណ្យ បាទជួនកាលយើងហៅថាចែកប៉ុនហៅថាអនុមោទនីប៉ុនហ្នឹងវាពាក្យបច្ចេកទេសពេកទៅវាហួសពីវិស័យធាតុពិតយើងមានរាល់ថ្ងៃយើងមានទាំងអស់យើងមានតែអាចែកប៉ុនក៏យើងមានអាអនុមោទនីពីគេក៏យើងមានខ្វះអីស្មើឃើញឃើញគេផុសឧទាហរណ៍ផុសអឺអឺអ្នកណាមួយទៅជួយអ្នកលង ទឹកចឹងទៅឃើញគាត់សរសើរគាត់សរសើរនឹងសំណាងណាស់បានប្អូនម្នាក់នេះគាត់ នឹងពិតជាចិត្តល្អមែនគ្រាន់តែយើងឯកភាពសរសើរមនុស្សដែលកំពុងតែធ្វើសេចក្តីល្អនឹងហើយជាអនុមោទនីបុណ្យរបស់គេប៉ុន្តែរាល់ថ្ងៃយើងទល់ថាឮគេថាខ្ញុំបានធ្វើបុណ្យហើយសូមអនុមោទនីបុណ្យខ្ញុំបានសាធុបានហៅថាអនុមោទនីមែនទេអ្នកទាំងអស់គ្នាសុទ្ធតែចេះអនុមោទនីគ្រាន់តែមិនស្គាល់អាហ្នឹងឯងដែលចាំបាច់អ្នកបង្ហាញថាស្អីជាទូអនុមោទនីនោះដែលយើងអត់ដឹងហ្នឹងចាំបាច់ត្រូវការអ្នកបញ្យលពពុតអញ្ចឹង គាត់មកបញ្យល់ឲ្យដឹងថាហ្នឹងស្អីប៉ុណ្ណឹងអ្នកទាំងអស់គ្នានោះមិនបាច់តអ្នកកាន់ពុទ្ធសាសនាទេអ្នកអត់កាន់ពុទ្ធសាសនានឹងក៏ដោយអ្នកអត់សាសនានឹងក៏ដោយអនុមោទនាបុណ្យនឹងអនុមោទនាតញយអាត្មាឃើញអនុមោទនាតញយហ្នឹងឧទាហរណ៍ថាឃើញស្ត្រីអាត្មាស្លាប់ឃើញគេផុសណាឃើញស្ត្រីឆ្លងទលេនៅកដាលវាលនៅក្បែរពេទ្យហ្នឹងទៅមិនតាន់គ្នាក្រផងនៅចិត្តពេទ្យស្រាប់តែមានពេទ្យ ស្រីនឹងយកស្អីមកបាំងជួយបង្កើតឃើញអ្នកសរសើរសរសើរយីពេទ្យនេះចិត្តល្អណាស់សួរថាតើពេទ្យនឹងគាត់ចិត្តល្អមែនអត់ល្អមែនអានឹងបនរបស់ពេទ្យអីចិត្តដែលយើងសរសើរពេទ្យនឹងមកពីស្អីថាមកពីចិត្តយើងវាល្អដែរកុសលនឹងវាកើត ព្រោះ តែឃើញអំពើល្អរបស់ពេទ្យនោះចិត្តយើងវាល្អតាមដែរឃើញទេស្មានអ្នកទាំងអស់នេះមិនចេះអនុមោទនាអ្នកសើចគេនោះក៏ចេះអនុមោទនាដែរប៉ិនគាត់ គ្រាន់មិនប្រើស្ទីលសាធុតែប៉ុណ្្នឹងទេគាត់ មិនចេះតែហើសាធុសាធុសាធុគាត់មិនមិនថាហ្នឹងណាប៉ុន្តែចិត្តគាត់ក៏ចេះអនុមោទនាដែរអនុមោទនាប្រែថាម៉េចមោទនៈប្រែថាត្រេកអរប្រែថារីករាយណាមោទនាមោទនៈហ្នឹងណាប្រែថាត្រេកអរប្រែថារីករាយអត់ដល់អនុហ្នឹងស្អីគេតាមតាមតាមស្អីដែលគេធ្វើហ្នឹងអ ដូចយើងឃើញអាត្មាលើកឧទាហរណ៍រឿងរឿងគ្រូពេទ្យមួយចឹងអឺដូចយើងសរសើរលោកស្កតអីអឺគាត់ជួយក្មេងៗនៅកំណួលសម្រាមអីអីចឹងទៅឃើញតែសេទៅគាត់មិនមែនជា ខ្មែរទេប៉ុន្តែបេះដូងគាត់ល្អណាស់អានឹងស្អីគេ អនុមោទនីហើយអានោះបើចិត្តមិនល្អមិននិយាយចឹងទេប្រកបថាគាត់នេះជោជោអញ្ចេះអញ្ចោះបើពួតអួតស្អីទេអាហ្នឹងមិនមែនអនុមោទនីទេទៅ ប៉ុន្តែឃើញគេល្អគ្រប់ត្រូលមែនឃើញគេជួយពេទ្យកម្មាងគោជួយពេទ្យកន្ធបុផាអីអីចឹងទៅក៏ត្រេកអរជាមួយគេអំពើរបស់គាត់នឹងធ្វើ ពិតជាអាចជួយក្មេង បាននេះគឺទៅលោក Richner នឹងមនុស្សល្អណាស់เนาะហើយសួរថាអាគណៈចិត្តដែលយើងគ្រប់គ្រងអំពើល្អរបស់ អ្នកបង្កើតមន្ទីរពេទ្យកម្មាងគោហ្នឹងណាដែលយើងគ្រប់គ្រងថាគាត់ធ្វើនឹងត្រូវតួចិត្តនឹងតួចិត្តអី តួចិត្តអនុមោទនាពួកយើងមានបានធ្វើណាឃើញទេអត់បានធ្វើទេប៉ុន្តែឃើញដល់ពេលគាត់ស្លាប់ទៅឃើញយើងដាក់ profile គាត់អីអីចឹងទៅស្ដាយមនុស្សល្អអីអីចឹងមនុស្សល្អមិនធ្វើកើតបានបានចេះស្រឡាញ់មនុស្សល្អគណៈហ្នឹងប៉ុន្តែគណៈផ្សេងពីហ្នឹងមិនដឹងប៉ុន្តែគណៈហ្នឹងដែលយើងចេះឃើញថាអូលោក Richner ហ្នឹងគាត់ល្អណាគាត់ជួយក្មេងបានច្រើនណា សួរចិត្តអីទៅទៅទៅត្រេកអរនឹងអំពើរបស់គាត់ហ្នឹងព្រោះឃើញថាអំពើហ្នឹងវាល្អអានតួអំពើល្អហ្នឹងឯងបនរបស់គាត់អីគ្រាន់តែយើងឃើញថានឹងល្អមែនជាមនុស្សធម៌មែនអាចិត្តដែលឯកភាពដោយការយល់ដឹងនោះមហាកុសលញាណសម្បយុទ្ធកើឡើងជាអនុមោទនានឹងចឹងព្រោះវាចង្អៀតណាស់រឿងចែកប៉ុននិងរឿងអនុមោទនារាល់ថ្ងៃហ្នឹងវាទល់លឺថា អូសូមអនុមោទនាបុណ្យខ្ញុំបានហៅថាចែកអូដល់ពេលឃើញចឹងខ្ញុំសាធុទៅបានហៅថាអនុមោទមែនទេអាហ្នឹងវាគ្រាន់តែពាក្យគេនិយាយសម័យពីមុនណាឥឡូវយើងមិននិយាយហ្នឹងហើយទៅយើងនិយាយតាមរបៀបយើងទៅគាត់ធ្វើអំពើល្អណាស់ខ្ញុំចូលរួមគ្រប់គ្រងនៅអំពើហ្នឹងគេណាពាក្យចឹងចឹងខ្វាយនេះនិយាយវាស្មើនឹងសាធុនឹងឯងណាពាក្យហ្នឹងណាសាធុមានន័យថាម៉េចកន្លែងហ្នឹងសាធុប្រែថាប្របី អំពើដែលអ្នកធ្វើនឹងប្រពៃល្អត្រឹមត្រូវសាធុនឹងប្រែចឹងប្រែចឹងសាធុវាមាន ពីរ3ន័យបើគិតថាយល់ព្រមអីមួយក៏យើងហៅថាសាធុដែរអញ្ចឹងអញ្ចឹង មានន័យទលំទលេទៀតគ្រាន់តែរឿងអនុមោទនាបើមិនយល់អភិធម្មក៏យល់មិនបានមែនទេតើបន្ទល់តែយល់អភិធម្មហ្នឹងបានយល់ថាតើការអនុមោទនាមានន័យថាម៉េចមករាកេសរ CKN តើកម្មជ្ជរូបអាចតតែងឲ្យកំណើតដល់រូបឲ្យលើសពីអាយុខៃបានទេ អាយុ75ឆ្នាំ កម្មជ្ជរូបវាអត់មានតកតែងអីកើតទេ វាជាផលរបស់កម្មចាស់ប៉ុន្តែ ទោះបីជាអាយុទៅដល់80ដែលលើសពី កំណត់ធម្មតាពាក្យថា75ហ្នឹងអាយុខៃហ្នឹងគេនិយាយជា ជាមធ្យមភាពជា overall ចឹងណាវាមិនមែនតែអញ្ចឹងទេមិនមែនគ្រប់គ្នាតែអញ្ចឹងទេឧទាហរណ៍ថា អាយុខៃសម័យពុទ្ធកាល100អញ្ចឹងវាមិនមែនមានន័យថាកម្មនឹងកំណត់ឲ្យឲ្យរបស់កើតពីកម្មត្រឹមប៉ុណ្ណឹងមែនទេគ្រាន់តែជាមធ្យមភាកជាទូទៅនឹងកំណត់វាត្រឹមប៉ុណ្ណឹងហើយទោះបីអាយុដល់80ក៏នៅតែមាន កម្មជារូបកើតបានរស់កើត ដូចតួចក្ខុប្រសាទអីចឹងដូចមនុស្សអាយុ80ឆ្នាំគាត់មិនខ្វាក់ណាបើភ្នែកគាត់នៅល្អគាត់មិនថ្លង់ណាគាត់នៅអញ្ចឹងតួអីដែលដែលប៉ះផ្ទុកជាមួយនឹងវណ្ណៈរូបហ្នឹងគឺចក្ខុប្រសាទអឺចេះស្អីដែលប៉ះនឹងសម្លេងឬយើងនិយាយហ្នឹងប៉ះនឹងសម្លេង បានហ្នឹងសោតប្រសាទអញ្ចឹងចក្ខុប្រសាទក្តីសោតប្រសាទក្តីសុទ្ធតែជាកម្មជារូប ហ្នឹងហើយក៏ប៉ុន្តែរូបទាំងអស់ត្រូវជ្រាបថាជាអព្យាកតា ធម្មេវាអត់បកើតស្អីវាទេកម្មជ្ជរូប ផលរបស់កម្មអញ្ចឹងទៅអាហារជ្ជរូបរូបនឹងផលរបស់អាហារទៅឧត្តជ្ជរូបរូបនឹងផលរបស់ឧត្តទៅចិត្តជ្ជរូបរូបនឹងផលរបស់ចិត្តទៅនិយាយទៅរូបវាអត់មានបកើតស្អីទេវាជាអព្យាកតាធម្មាហើយ លើសពី70ឆ្នាំក៏ដោយកម្មជ្ជរូបនៅតែកើតមានអញ្ចឹងកម្មជ្ជរូបនៅតែកើតមានមានន័យថាកម្មចាស់នឹងនៅតែបង្កើតកម្មជ្ជរូបឲ្យរស់រហូតទៅដល់ស្លាប់នឹងត្មង ដល់90ដល់100អីក៏ដោយក៏នៅតែមានកម្មជ្ជរូបដែរទៅរស់កើតអញ្ចឹងណា